بسم الله الرحمن الرحيم إن الحمد لله نحمده ونستعينه ونستغفره ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا من يهده الله فلا مضل له ومن يضلله فلا هادي له أشهد أن لا إله إلا الله وحده لا شريك له واشهد ان محمدا عبده ورسوله ونصلي ونسلم على هذا ختم النبيين وسيد المرسلين وعلى آله وأصحابه أجمعين أما بعد فيا عباد الله أوصيكم وإيا بتقوى الله فقد فاز المتقون មីមីបងប្អូនទាំងអស់ជាទីគោរពរាប់អានអស្សឡាមអាឡៃគុំវរ៉ាហ្មាតុលឡាហ៊ីវ៉ាបារ៉ាកាតុចឹងថ្ងៃនេះ ថ្ងៃយំអាត់យើងបន្តមេរៀនយើង តែមុននឹងយើងចូលដល់មេរៀនយើងយើងត្រូវក្រេបឲ្យតន់នៅការបណ្ដាំដែលជាប្រសាសន៍ របស់នប៊ីយើងមូហាម៉ាត់សុលឡាហ៍អាឡៃវ៉ាសាឡាមនេះជាមាគ៌ាមួយសម្រាប់យើងទាំងអស់គ្នាដឹងថាយើង ជាមនុស្សដែលជាខ្ញុំរបស់អល់ឡោះស៊ុបហានវ៉ាតាឡាមុននឹងយើងកើតមកក្នុងទុនយ៉ានេះមិនណាអល់ឡោះបានសួរយើងរួចហើយអាឡេសទូប៊ីរ៉ប៊ីគុំ តើអ្នកឯងទាំងអស់នេះទទួលស្គាល់ទេថាខ្ញុំជាម្ចាស់របស់អ្នកមិនគឺយើងមកនៅងៀងៀមមកឯមិនមុនចង់មកសួរសិនអាឡេស្ទូប៊ីរ៉ាប៊ីគុំតើអ្នកឯងជឿជាក់ទេតើអ្នកឯងទទួលស្គាល់ទេថាខ្ញុំជាម្ចាស់របស់អ្នកមុននឹងខ្ញុំឲ្យអ្នកឯងចុះទៅមុនមុនមកហ្នឹងអល់ឡោះសួរហើយហើយ អញ្ចឹងថ្ងៃនេះលិនចង់លើករកគេសោះមួយ គេសោះសះបាត់ម្នាក់ដែលគាត់ពេលណាលឺសូអ្វីដែលពាក់ពិនជាមួយ sugar គឺគាត់មានអារម្មណ៍ចង់ធ្វើមកទោះបីជាគាត់ពាក់លីភូមិរបស់គាត់ចំការរបស់អីគាត់ក៏សុខចិត្តធ្វើដើម្បីអាល់ចិនណាអញ្ចឹងថ្ងៃនេះគេសោះរបស់សាសបាត់ម្នាក់ដែលឈ្មោះអាប៊ូដាស់ដាស់លិននឹងនិយាយឲ្យមីជ្រាបហើយជាគំរូសម្រាប់យើងធ្វើតាម បើសិនណាជាយើងអាចមានសមត្ថភាពក៏ប៉ុន្តែមុននឹងចូលដល់សាច់រឿងហ្នឹងមុននឹងចូលដល់សាច់រឿងសាសបាត់ម្នាក់ដែលជាគំរូល្អដែលគួរតែខ្ញុំរបស់អល់ឡោះសុមាតាឡាគួរតែធ្វើត្រឹមសមត្ថភាពដែលយើងអាចធ្វើបានក៏ប៉ុន្តែពេលនេះមុននឹងចូលដល់សាច់រឿងយើងត្រូវបើកវងកញ្ចក់បន្តិចឲ្យរំលឹកខ្លួនសិនសូមឲ្យមីយើងបងប្អូនយើងនោះរំលឹកខ្លួនឯង ព្រមទាំងលិនខ្លួនឯងក៏រំលឹកខ្លួនឯងលិនផ្ទាល់ដោយសារអ្វីដែលយើងគួររំលឹកនេះគឺជាសាសនាយើងព្រៀនប្រដៅសាសនាយើងល្អបំផុតមកព្រៀនប្រដៅឲ្យយើងរំលឹកខ្លួនឯងជារៀងរហូតឲ្យទួនឲ្យអ្នកមានសមត្ថភាពឲ្យអ្នកមានចំណេះដឹងរំលឹកអ្នកដែលអត់មានចំណេះដឹងហ្នឹងឲ្យនឹកជារៀងរហូតជាពិសេសខ្លួនរបស់យើងណាប៊ីក៏តែងតែបង្រៀនមូអាស់ នៅដុអាមួយមីណាអល់ឡោហ៊ុម៉ាអ៊ីននីអាឡាហ្សិក្រិកវ៉ាស៊ុក្រិកវ៉ាហ៊ុសនីមីនអ៊ីបាឌីកអ៊ីបាឌីកាដោយសាយបានបង្រៀនឌូអានឹងឲ្យចាំលិនធ្លាប់និយាយប្រាប់មើលឲ្យម្សាយបានរំលឹកម្ដងទៀតដើម្បីឲ្យយើងនៅនឹកអល់ឡោះរហូតយ៉ាអល់ឡោះចូលត្រង់ឲ្យខ្ញុំនៅតែជីគៀតបានន័យថានៅនឹកត្រង់ ជារៀងរហូតគ្រប់វិនាទីទាំងអស់នឹកអល់ឡោះទោះបីជាក្នុងកលៈទេសៈធ្វើជំនួញរស៊ីធ្វើអីក៏ដោយ zikrilla zikrika នឹកអល់ឡោះ wa shukrika ទោះបីជាក្នុងកលៈទេសៈយើងខ្លាចជាអ្នកមានក្តី អ្នកក្រ ក្តី អ្នកស្អាតអ្នកមិនស្អាតក្តីយើងត្រូវតែ syukur នឹងអល់ឡោះ subhanahu wa ta'ala នេះបានថា sifat មុអ្នកមុមីន នៅក្នុងកលៈទេសៈណាដែលអល់ឡោះស្នើជូបាអ៊ីបទីឡាក់មកលើយើងយើងសបតនៅក្នុងកលៈទេសៈនោះបើសិនណាយើងកើតជាអ្នកមានទ្រព្យសម្បត្តិដុកដំខ្លាយទៅ ជាអ្នកមានឬក៏អ្នកមានរូបសម្ផស្សស្អាតលើសគេនៅលើលោកយើងនៅក្នុងចំណោមអ្នកដែលឈូឈូគូអាឡាហូស្នីមីនអ៊ីបាឌីចូលឲ្យខ្ញុំធ្វើអាម៉ាល់អ៊ីបាដរបស់ខ្ញុំរាល់អាម៉ាល់អ៊ីបាដរបស់ខ្ញុំ នៅតែល្អជានិច្ច អាម៉ាលីបដិតយើងល្អរហូតកុំឲ្យមានអាម៉ាលីបដិតដែលអត់ល្អអញ្ចឹងមិនដឹងហើយថា នៅក្នុងទុនយ៉ានេះបើសិនយើងកលេចទៅមើលអ្នកដែលធ្វើអាម៉ាល់ល្អអ្នកដែលធ្វើអាម៉ាល់អ៊ីបាដាតទៅជួបព្រះអល់ឡោះស៊ុបហានវតាឡានៅក្នុងចំណោមអ្នកចាស់ជរាចឹងអត់មែនចាស់ចាស់ធ្វើអាម៉ាល់អ៊ីបាដាក្មេងៗទៅណាអស់ក្មេងៗយោ អ្នកដែលធ្វើអាម៉ាល់អ៊ីបាដាតទៅចំពោះអល់ឡោះសម្រាប់ភាកច្រើននៅក្នុងចំណោមចាស់ជរាដើរលេងចង់កើតតិតៈតិតៈធ្វើអាម៉ាល់អ៊ីបាដាសម្បះយ៉ាងសុណាត់តារវេះឈរ8រកអាត់ទុនដៃទុនជើងនៅក្នុងចំណោមចាស់ចាស់ហ្នឹងធ្វើអាម៉ាល់អ៊ីបាដាចំពោះចំណោមក្មេងៗបាត់អស់មិនដឹងតើណាបាត់អស់ប្រហែលជាគាត់នឹកស្មានថាគាត់អាយុគាត់នៅវែងទៀតដល់ដល់ឆ្លងផុត មកដល់ដំណាក់កាលមីមីចាស់ចាស់ជរាដើរទេះតាស់តាស់ចាំមកធ្វើក៏បានដែរព្រោះមីអញ្ចឹងដែរឃើញគំរូប៉ិនយើងកុំភ្លេចថាតោនេះអត់ប្រាក់មុននេះណាតោអត់ប្រាក់មុនថាចាស់ឬក្មេងទេពេលដល់ម៉ោងដល់ថ្ងៃគឺតោមកហើយពេលតោហើយពេលដែលតោហើយហ្នឹងស្ដាយស្ដាយមិនអញអញមិនដូចងៀមមកអញ្ចឹង មិញដូចនៅជិះឡានជិះម៉ូតូអីគេឥឡូវមកដល់នេះបាទអញ្ចឹងឆ្ងល់ខ្លួនឯងទៀតណានៅឈាមឈាមមកដល់បាទដោយសារអីដោយសារអល់ឡោះសុបឡាអត់ប្រាក់មុនទេទៅនឹងចាប់ពីដល់ម៉ោងវានាទីវាគឺម៉ាលីកលម៉ាលីកលមកចុះមកដល់ហូតយកទៅម្ដងអត់ប្រាប់យើងមុនលី អញ្ចឹងកន្លែងនឹងយើងកុំឲ្យចូលនៅក្នុង ចំណោមអ្នកដែលសុំអល់ឡោះវិលវិញស្ដាយក្រោយស្ដាយមិនណាស្ដាយស្ដាយខ្លះដោយសារម៉េចអល់ឡោះស្មាថាអល់ឡោះស្មាហ្វីរម៉ាននៅក្នុងសូរ៉ាសយដា ولو ترى إذ المجرمون ناكسوا رؤوسهم عند ربهم បើសិនណា បើសិនណាយើងទាំងអស់គ្នាឃើញ នៅថ្ងៃមួយដែលមុជ្រីមូនអ្នកដែលបំពេញអ្នកដែលក្បត់នឹងអល់ឡោះសុបហានតាឡានោះមុជ្រីមូនមុជ្រីមូនអ្នកធ្វើម៉ាក់សៀតអ្នកប្រពត្តស៊ីណាអ្នកផឹកស្រាអ្នកលេងល្បែងស៊ីសង អ្នក ធ្វើអ្វីក៏ដោយឲ្យតែ ប្រឆាំងនឹងអល់ឡោះគេហៅមុជ្រីមូនឡៅតារ៉ូមិនសូត្រចេះនៅក្នុងសូរ៉ោះស្រោះសាយិដា walau taraizil mujrimun nanakisu ruusihim inda rabbihim បើសិនណាថ្ងៃនោះអ្នកនឹងឃើញពួកអ្នកទាំងអស់នោះអ្នកមុជរីមនោះអ្នកដែលប្រព្រំអំពើប្រឆាំងនឹងអល់ឡោះនោះអោនក្បាលទាំងអស់សុយោតសុំអំពីអល់ឡោះសុបហានតាឡាជាម្ចាស់របស់គេវិញនោះគេថាយ៉ាងម៉េចរ៉ាប់បាណាអបសរណាវ៉ាសមីណាហ្វរជីណាណាម៉ាល់សលីហាន់ អ៊ីនណាមូគីនូនយ៉ាអល់ឡោះលិនធ្លាប់លឺលិនធ្លាប់ឃើញហើយលិនធ្លាប់លឺគេ ប្រាប់ហើយលិនធ្លាប់ឃើញទាំងអស់សាច់រឿងខ្ញុំដឹងទាំងអស់ក៏ប៉ុន្តែពេលនេះខ្ញុំមកដល់ហើយ ខ្ញុំសូមយ៉ាអល់ឡោះរ៉ាប់បាណាអាបសរណាវ៉ាសមីណាហ្វរជាណាណាក់ម៉ាល់សលីហានខ្ញុំសូមវិលទៅវិញមកដើម្បីខ្ញុំទៅសាងអំពើល្អនេះដល់ពេលទៅដល់កន្លែងហ្នឹងហើយបានសូមមកវិញ ទៅដល់កន្លែងនឹងហើយបានសូមអល់ឡោះហ្វរយៈណាណាក់ម៉ាល់សលីហានហើយអាម៉ាសលេះដែលគេប្រាប់នៅដុនយ៉ាហ្នឹងលឺលឺគេប្រាប់ហើយធ្វើចឹងបានល្អធ្វើចេះបានអាក្រក់ប៉ុន្តែដោយសារអីដោយសារផ្លិចដោយសារសុបាយជាមួយនឹងដុនយ៉ាខ្លាំងពេកដោយសារដេញគ្នាទៅដើមនៅដុនយ៉ាបច្ចុប្បន្នយើងដឹងថាដុនយ៉ាទៅដើមគ្នាមានដុនយ៉ាសម័យនេះមិនណាដោយណាប៊ីយើងមានប្រសាសន៍ចឹងអ៊ូម៉ាត់របស់គាត់ចូលក្នុងចំណោម គាត់គាត់អ៊ីស្រាអែលមរ៉ាចទៅទៅទៅយកសម្បះយ៉ាងឲ្យយើងហ្នឹងគាត់ថាគាត់ជួបឌីកាឡាងានហឹមបើអល់ឡោះហ្នឹងភាកច្រើននៅក្នុងនរកយ៉ាហាណាមគឺអំបូរអ្នកមានទ្រព្យសម្បត្តិហូហៀនៅក្នុងនរកហ្នឹងអំបូរអ្នកមានដោយសារចុងក្រោយនេះអ្នកក្រវាតិចត្រយបានអ្នកក្រតិចមិននៅឈាមអត់កើតឃើញគេមានចង់មានដែរចង់អត់អញ្ចឹងដេញគ្នាមានដូចគ្នា ដល់ពេលមានខ្លះវឡោអាឡាមមាន ខ្លះបំពេញនៅលើច្បាប់សារីអាអ៊ីស្លាមអញ្ចឹងឌុនយ៉ាអាខិរហ្សាម៉ាននេះឌុនយ៉ាដែលណាប៊ីយើងប្រសានណាប៊ីយើងផ្ដាំថាអាខិរហ្សាម៉ាននេះអ៊ុម៉ាត់អញមិនបាច់ប្រឆាំងនឹងមានរឿងអីសង្គ្រាមអីគឺសង្គ្រាមនឹងហាវ៉ាណាប់ស៊ូមើលទៅគេឃើញផ្ទះពីរជាន់មើលទៅគេឃើញឡាន ទំនើបមើលទៅគេឃើញម៉ូតូថ្មី ចឹងយើងមានអារម្មណ៍មួយក្តុកមួយចង់ធ្វើដូចគេជួនជួនពេលយើងធ្វើដូចគេរបត់ដែលយើងធ្វើទៅហ្នឹងហាឡាល់ពេញរូបភាពទាំងអស់អាល់ហាំឌុលឡាយើងរួចអំពីសូអាលអល់ឡោះស៊ុបហានតាឡាចប់បើសិនណាយើងទៅជាមួយនឹងអត់ត្រូវនឹងជារីអាអល់ឡោះស៊ុបហានតាឡាដោយសារយើងឃើញគេមានឃើញគេបានឃើញគេអីទាំងអស់យើងចង់ទៅដែរទៅជាមួយនឹងបំពេញនៅលើជារីអាអល់ឡោះស៊ុបហានតាឡាប្រកាសណាស់យើងអត់អាចរួចពីសូអាល់ farji'na na'mal solihan ចុះអល់ឡោះឲ្យខ្ញុំវិលវិញមកខ្ញុំទៅធ្វើអាម៉ាល់សលេ inna muqinun ខ្ញុំអ្នកដែលមាន ជំនឿជឿជាងគេទាំងអស់ទៅប្រាប់អល់ឡោះថាមានតែជឿដូចគាត់ទេឲ្យគាត់មកវិញមកគាត់ជឿជាងអ្នកទាំងអស់ទៀតនៅកុហកអល់ឡោះទៀតណាអញ្ចឹងពេលយើងនៅក្នុងទុនយ៉ានេះយើងនៅរស់បច្ចុប្បន្ននេះឲ្យយើង zikr zikrillah នឹកអល់ឡោះ គ្រប់វិនាទីទាំងអស់ចង់រកស៊ីគិតថាតើអញរកនេះរបស់នេះហាឡាល់ហារ៉ាមឯអត់ចង់ចេញដំណើរពីផ្ទះអញសុំអ៊ីសេនពីប្តីអញនៅជាមួយនឹងអញទៅនេះជាមួយអោរ៉ាតអញយ៉ាងម៉េចសះហាឡាល់ហារ៉ាមអត់នឹងទើបយើងคลายទៅជាអ្នកអត់មានវប្បដិសារីតែបើសិនជាយើងមានវប្បដិសារីក៏យើងមានតិចតួចដែរដោយសារយើងត្រៀមខ្លួនយើងហើយ ចុះបើសិនយើងអត់បានធ្វើអីទាំងអស់រស់ទៅតាមដំណើរគេធ្វើអញ្ចឹងបានអត់ដឹងហាឡាល់ហារ៉ាមតោងគេដែរគេកុហកអញ្ចឹងកើតកុហកអញ្ចឹងគេដែរគេធ្វើមាក់សៀតអញ្ចឹងកើតបានលុយធ្វើមាក់សៀតគេអញ្ចឹងដែរសួរថាថ្ងៃក្រោយពេលយើងសុំអល់ឡោះនេះវ៉ាឡៅតារ៉អ៊ីស៊ីលមូជ្រីមូនណាណាគីស៊ូនេះ រូអ៊ូស៊ីហ៊ីមអ៊ីនដារ៉ាប់ប៊ីហ៊ីមដែលវាសុយោតសុំអំពីម្ចាស់របស់គេពួកនេះពួកពួកមុជរីមុនហ្នឹងសួរថាយើងចង់នៅក្នុងចំណោមនឹងដែរអីអត់ទេមីណាយើងត្រូវគិតព្រោះយើងអល់ឡោះសុំទឡាឲ្យមកម្នាក់ម្នាក់មិនមែនឲ្យមក3 4000ឆ្នាំទេអញ្ចឹងមុននឹងយើងវិលជួបអល់ឡោះនៅពេលខាងមុខបន្តិចទៀតនេះយើងនឹងជួបអល់ឡោះសុំទឡានេះយើងឲ្យខ្លាយនៅក្នុងចំណោមអ្នកដែលមុតតាគីន ពីព្រោះអល់ឡោះសម្រាប់មុនឲ្យយើងចុះមកដូនយ៉ាងង៉ែម្នាក់ម្នាក់ហ្នឹងអាឡេសទូបេរ៉បប៊ីកុំមុនឲ្យចុះទៅទួលអញជាម្ចាស់ហើយនៅទទួលស្គាល់អត់ថាអញជាម្ចាស់ដោយសារអីអល់ឡោះសម្រាប់ឲ្យថាអញ្ចឹងដោយសារពួកដោយសារពេលថ្ងៃគីម៉ាតឡោះហ្នឹងអន្តកូលូយ៉ោម៉ាល់គីយ៉ាម៉ាអ៊ីនណាគុនណាអានហាហ្សាហ្គោហ្វីលីនថ្ងៃគីយ៉ាម៉ាតអល់ឡោះដឹងថាអល់ឡោះអត់ដឹងទេយ៉ាអល់ឡោះអើយឡោះអត់ដឹងថាអល់ឡោះអីជាម្ចាស់អល់ឡោះធ្វើអីធ្វើអីលីឡាដឹងលីងនេះ ទៅទៅស្រែកប្រកែកអល់ឡោះថ្ងៃយ៉ាម៉ាត់អញ្ចឹងអល់ឡោះសួរអាឡេសទូប៊ីរ៉ប៊ីគុំមុនចោះទៅនោះទួស្គាល់គាត់ជាម្ចាស់អត់ថាអល់ឡោះជាម្ចាស់អត់ហើយគាត់ប្រើធ្វើអីអ៊ីបាដាដើម្បីគាត់ទទួលយកបានអត់បានគេគេឆ្លើយថាម៉េចមិនយោកលូបាឡាសាហ៊ីដណាហ្នឹងយើងអស់នេះឆ្លើយពួកអ្នកទាំងអស់ហ្នឹងចូលចំណោមទាំងយើងអីហ្នឹងយ៉ាអល់ឡោះយើងខ្ញុំសាហ៊ីដណា ទទួលស្គាល់ហើយ ថាខ្ញុំជាខ្ញុំរបស់ ទ្រង់ជាម្ចាស់ពិតប្រកបអញ្ចឹងខ្ញុំទៅបានណាមកអញ្ចឹងនិយាយថាយើងមកអញ្ចឹងអញ្ចឹងមិនណាយើងរស់នៅទុនយ៉ានេះណាតិចណាតិចមែនតើតិចបំផុតសម្រាប់ជីវិតយើងមកព្រិចភ្នែកហើយយើងទាំងអស់គ្នាយើងគិតថាយើងអត់មានអីហើយអត់មានអីក្រនបើលីងបើមិនយើងគិតថាមែនតើទៅ គេនៅអឺរ៉ុបគេធ្វើដល់ទូរស័ព្ទបានទូរស័ព្ទហ្នឹងគេធ្វើនិយាយនៅនេះហៅទៅឃើញមនុស្សនោះនោះធ្វើអីឃើញទាំងអស់គេធ្វើបាននៅប៉ុណ្ណឹងគេអត់អន់តែខ្លួនគេប៉ុន្មាននៅរទៀតនៅស្វែងរទៀតប៉ុន្តែអ្វីដែលគេរកឃើញអ្វីដែលគេធ្វើបាននេះគឺអល់ឡោះស្មើអ្នកបញ្ចុះអល់ឡោះស្មើអ្នកផ្ដល់នៅគុណិតដែលឆ្លាតពេកឲ្យពួកអ្នកទាំងអស់យើងឲ្យទិញគុលហ៊ូវ៉ល់ឡោះ មួយដើមមួយអាទិត្យទិញអត់ចាំដោយសារអល់ឡោះស្លាឲ្យអាយ៉ាត់កូរ៉ាន30យូសូ6000អាយ៉ាត់ជាងអល់ឡោះស្លាថាមានទាំងអស់នៅក្នុងអាយ៉ាត់ហ្នឹងគឺខ្ជិលមែលគ្រប់គ្រាន់សម្រាប់យើងអ្នកមុមីនបើសិនជាមីទន្ទិញមួយថ្ងៃតែមួយអាយ៉ាត់តក់ណាមីណាទិញតែមួយអាយ៉ាត់ក្នុងមួយថ្ងៃហើយ អានម៉ាក់ណើហ្នឹងក៏មីអាឡំដែររំស្លាប់ពីអាយុ30មកដល់60ក៏បាន30ឆ្នាំដែរចឹងអត់មី Hai majat Quran amin balik kul huwallahu ahad. Katakanlah wahai Muhammad. Allah Subhanahu wa taala តែមួយគត់ប៉ុណ្ណាឬក៏វលអស្រីអ៊ីណាលអ៊ីនសានឡាហ្វីខុសរិនសត្វអាយ៉ាត់ដែលអល់ឡោះបញ្ចុះមកមានអត្តន័យទ្រំទូលាយសម្រាប់ជីវិតសម្រាប់ការដឹកនាំជីវិតរបស់យើងហើយតិចទៀតយើងទៅហើយយើងអត់មាននៅបានទៀតទេ គេជឿនលឿនគេមានគុណិតល្អគេធ្វើបានដល់កម្រិតទាំងអស់ហ្នឹងនៅគេអត់អត់អាចថាគេនឹងឆ្លាតទៀតណាហើយយើងអាងបន្ទោះថាកើតមកធំនៅសម័យអពតអត់បានរៀនអត់បានសូត្រអីទេបន្ទោះខ្លួនឯងចោលរួចពីអពត40ឆ្នាំនេះប្រទេសមាន សន្តិភាពប្រទេសរស់នៅដោយមាន ការហូបចុកគ្រប់គ្រាន់បបោហូបរហូតដល់ហូបអត់អស់ត្រអីបានអត់សូត្រត្រអីបានអត់រៀនត្រអីបានអត់ខំប្រឹង រហូតមកដល់សម័យឥឡូវ technology នេះអាចប្រើប្រព័ន្ធរៀនតាមទូរស័ព្ទតាម Facebook បានទៀតស្ដាប់ហូកុំមើលហូកុំមើលទួនាយីហូកុំមើលគួនណាស៊ីហាតកុំឲ្យយើងចូលនៅក្នុងចំណោមអ្នកដែលដែល4យ៉ាងដែលអល់ឡោះស្មើដល់ណាប៊ីយើងផ្ដាំអត់រៀនហើយអត់ចង់មើលគេរៀនអត់ចង់ជួយគ្រប់គ្រងសាសនាហើយអត់ចង់មើលអត់ចង់រៀនអត់ចង់សូត្រកុំឲ្យចូលក្នុង ចំណោមអ្នក អេលិនអត់ហ៊ានមើលទួនយាយហូកុំឡាច់ត្រូវលឺលិននេះទៅភ័យឡាច់ត្រូវលឺលិនសួរថាត្រូវលឺលិនហ្នឹងស្លាម៉ាត់ឬក៏ត្រូវទៅទៅជាមាន ជំងឺវិញអាពេលយើងស្ដាប់ទួនយាយហូកុំទួនណាសិហាត់ហ្នឹងវាល្អសម្រាប់ជីវិតរឿងគឺក៏ដាក់មកទៅជាជំងឺសម្រាប់ជីវិតយើងទៅវិញពេទ្យអមីពេលយើងឈឺយើងទៅរកពេទ្យត្រូវគាត់ដាក់ថ្នាំអាក្របមកពឹបគឺជារត់ត្រលហ្មង ទួនចឹងដែរយើងឈឺចឹងដែរខ្ជិលសំយ៉ាងខ្ជិលបួសស្ងល់ថាអញមិនដឹងខ្ជិលឡើងម៉េចត្រូវឲ្យអញខ្ជិលយ៉ាងខ្ជិលបួសឡើងម៉េចឆែកពីរត់ទួនត្រូវ30យ៉ាងវិញបាត់ហើយដូចឆ្នាំវាចឹងហ្នឹងត្រូវអីបាននឹងខ្ជិលយ៉ាងត្រូវអីបាននឹងខ្ជិលបួសមីមួយក៏ធ្លាប់ប្រាប់ឡើងគាត់ថាអាយុពី15ទៅអត់បួសរហូតដល់អាយុ50ជាងអត់ដែលបួសទេ អត់ដឹងវោះបានអីដល់ពេលយល់ពីតម្លៃវោះក៏ថាអល់ឡោះអាក់បារ30ថ្ងៃតិចញាប់ពេលក៏មុនតែ2ថ្ងៃស្មើមួយឆ្នាំមកគិតទៅដល់វាស៊ីជំរៅអញ្ចឹងមកដល់ពេលណាយើងរត់ឆ្នាំដាក់ត្រូវវាស្រួលដល់ពេលយើងអត់ទេកិច្ចឲ្យហ៊ានស្ដាប់ទួនយាយហ៊ុកុំឲ្យហ៊ានស្ដាប់ទួនណាស៊ីហាត់ឡាច់ត្រូវប៉ះលើខ្លួនប៉ះហ្នឹងហើយយើងអាចកលេចមកវិញបានថានេះអញខុសអញ្ចេះវើយ អញក៏លេខទៅរកផ្លូវល្អវិញទួននឹងហើយ គេហៅថាវាគឺវ៉ារសតុលអំប៊ីយ៉ាណាប៊ីយើងអត់មានទេមីណាណាប៊ីយើងគាត់វ៉ាហ្វាត់1000ជាងឆ្នាំហើយអញ្ចឹងយើងចង់ស្លាម៉ាត់នេះមានតែតាមរយៈការណាស៊ីហាតតាកម្មតាជួយផ្ដល់នៅហុគមសារ៉ាអល់ឡោះតាមរយៈទួនទួនរបស់យើងប៉ុណ្ណឹងទេហើយបើយើងខ្លាចទួនទៀតអត់ទេ អត់ដឹងរកអីឃើញកូរ៉ានអត់ចេះអានគេនិយាយរឿងហាឌីសណាប៊ីអត់ដឹងអីគេដឹងអត់ទៅអានណាខ្លួនឯងចុះបើទួនណាសិហាត់យើងអត់ស្ដាប់ទៀតយើងកិច្ចទៀតសួរថាតើយើងអាច មានឱកាសទេ ដើម្បីវិលទៅជួបអល់ឡោះនោះមានប្រកាសដល់ឡោឡោយើងអាចមានឱកាសដែរឬអត់អត់មានទេមីណាចឹងកន្លែងនឹងហើយយើងគួរតែកាត់ជីវិតរបស់យើងតិចទៀតនេះបន្តិចទៀតនេះម្នាក់មិនតិចតិចតិចទៀត អត់មានអ្នកណាទៅជាមួយយើងដាច់ខាតអត់មានទេណាអត់មានអ្នកណាទៅជាមួយយើងដាច់ខាតហើយមិនបាយ៉ាងនៅក្នុងខួរក្បាលរបស់យើងមិនគិតពេលគេយកយើងទៅគូវត្តយើងគិតក្នុងខួរក្បាលរបស់យើងយើងបាយ៉ាងកាន់យើងទៅថ្លែងយើងគិតថាតើយើងទៅតាមរបៀបណាហើយដេកយ៉ាងម៉េចនៅម្នាក់ឯងយ៉ាងម៉េចយើងសាក់គិតមើលវាសុបាយប៉ុណ្ណា ពីគេយកយើងទៅពពួរមិនសាក់គិតមើលដូចយើងឡើងអ៊ីអនអត់គិតមើលដូចឡើងអ៊ីអនអត់ដូចឡើង Big C អត់មិនសាក់គិតមើលតលាយរត់ចុះរត់ឡើងមានក្មេងរត់ពេញណាមានចឹងអត់នឹងយើងត្រូវគិតយើងទៅដេកម្នាក់ឯងនៅក្នុងលហាត់ដីប្រហែលជា2ម៉ែត្រ1ម៉ែត្រ2ម៉ែត្រហ្នឹងយើងទៅដេកនៅក្នុងហ្នឹងហើយគេនឹងយកក្តារមួយយកមកទប់ជាមួយយើងហើយដាក់យើងជួលកន្លែងហ្នឹងកន្លែងយើងដែលត្រូវទៅ អញ្ចឹងយើងអត់មានត្រូវត្រូវប្រត់អំពើអាក្រក់ទៀតទេអត់មានត្រូវប្រព្រឹត្តអំពើអាក្រក់មកអល់ឡោះសន្យាថាយើងធ្វើអំពើល្អមួយហ្នឹងអល់ឡោះនឹងតបស្នងយើងវិញនៅថ្ងៃគីយ៉ាម៉ាត់ធ្វើអំពើល្អមិនណាបានល្អបើយើងធ្វើអំពើអាក្រក់អំពើអាក្រក់ហ្នឹងនឹងទៀមទាយើង សងវាវិញដែរនៅថ្ងៃគីយ៉ាម៉ាត់ដូចគ្នាអញ្ចឹងយើងធ្វើអាក្រក់ទៅអី ធ្វើអ្វីដែលអល់ឡោះសម្រាប់ប្រើអត់ខកបំណងហ្មងអ្នកដែលធ្វើអ្វីដែលអល់ឡោះសម្រាប់ប្រើគឺអត់ខកបំណងហ្មងជួនជួនយើងគិតអត់ដល់អញមើលគេអត់សូវសំយ៉ាងអត់សូវបួសហេគេរករៀងបានរីស្គីដល់ហើយដល់អញរៀងសំយ៉ាងរៀងបួសរៀងអត់សូវបានជួនជួនគិតចឹងមកដល់មែនទេមីអ៊ីបលីសនាំយើងមកគិតអាហ្នឹងមកមកគិតហេអាអត់អញ្យ៉ាងដូចរកបានជាអញ្យ៉ាងអ៊ីបលីសនាំមកគិតមីសាក់មើលច្បាស់មើលអត់អញ្យ៉ាងរកបានរឿងអីគេរកបានមីសាក់គិតឲ្យច្បាស់ ឆែកឲ្យច្បាស់មើលមិនបានវារោបានសក់ឆែកបន្តិចមើលហើយអាសំយ៉ាងអាអ៊ីបាដាតនេះត្រអីបានវារោរិស្គីអសូបានសក់ឆែកបន្តិចមើលណាប៊ីយើងហាមអីអាសំយ៉ាងលិញអត់រោស៊ីលិញយ៉ាងឲ្យដេកអង្គឹងយ៉ាងឲ្យដេកអង្គឹងក៏អត់បានដែរណាមានស្ត្រីម្នាក់ស្ត្រីម្នាក់ណាប៊ីអត់នៅឯទៅជួបស៊ីទីអាអ៊ីសារ៉ាឌីយ៉ាឡោះអានហាអង្គុយប្រាប់សាច់រឿងអស់លីងយ៉ាងហើយ ក្រោយមកម៉ាស្ទុះណាប៊ីមកដល់ណាប៊ីមកដល់ឈីទីអៃសាក៏និយាយរឿងហ្នឹងរឿងដែលស្ត្រីម្នាក់ហ្នឹងប្រាប់ណាប៊ីប្រាប់ថាយ៉ារ៉ូស៊ូលឡោះណាប៊ីសួរថាណាគេហ្នឹងគាត់អត់ដែលឃើញអត់ដែលជួបអត់ដែលឮណាគេម្នាក់បាញ់មិញហ្នឹងស្ត្រីបាញ់មិញហ្នឹងឈីតៃសាប្រាប់ថាគាត់នឹងជាស្ត្រីម្នាក់យប់ឡើងគាត់ដាក់លក់ឯងគាត់ពិតក៏ពីសំយ៉ាងហ្មងគាត់ដាក់លក់ហ្មង គឺគាត់យនេះមនុស្សសំយ៉ាងអត់ឈប់មកយប់ហ្នឹងពងសិទ្ធិអេសាសពងនិយាយណាប៊ីខនបាន បានបានមកជប់និយាយបានអ៊ីបាដាតនេះអល់ឡោះសម្រាប់ប្រើឲ្យយើងធ្វើម៉ានីស្តាតកតុំ ត្រឹមសមត្ថភាពរបស់យើងត្រឹមសមត្ថភាពយើងមិនណា អត់មានទៅហួសពីសមត្ថភាពទេអត់អាចទៅជ្រុលលើសពី សមត្ថភាពទេ ត្រយបានចឹងអាវាខ្លាចពីលណាយើងធ្វើខ្លាំងអត់ដេកអត់ពួនហ្នឹងយើងធុញធ្វើបានតែ3 4ថ្ងៃបាត់មិនដែលឃើញមិនខ្លះមកដាប់យើងសូនតែមកមកជាមួយយើងមកមុនយូមកមិនលុនយើងអត់តដល់ម៉ងក៏ទៅហៅដែរមកបញ្ញាប់យើងគេចឹងឯងបាន3ថ្ងៃបាត់បាត់ចឹងហ៎អឺដោយសារអ៊ីបាដាតនេះយើងអត់ត្រូវបខំខ្លួនយើងទេ យើងត្រូវអាសឹមជាមួយនឹងការធ្វើល្អឲ្យរហូតតាយត់លិនឡើងរួចមួយសប្តាហ៍ពីរយប់អាល់ហាំឌុលឡាលិនឡើងរួចមួយយប់លិនឡើងរួច3យប់តែបើសិនយើងចង់ធ្វើ7យប់ក៏អល់ឡោះស្មើអត់ចេះអស់ដែរប៉ះឡាឲ្យយើងប៉ះឡារបស់អល់ឡោះស្មើស្ទុកសម្រាប់ឲ្យខ្ញុំគាត់ហ្នឹងគឺអត់ចេះអស់ទេមិនបាច់ភ័យឡើយអស់ទេប៉ុន្តែបារម្ភខ្លាចយើងហ្នឹងវាអត់សមត្ថភាព គេបើកមជ្ឈលិសអ៊ីលមីអើយថ្ងៃយំអាត់គេបើកឡើងវិញណាមកម៉ោង1អត់តនេះដើរហាវគេមកមកមកលួនអូលិនបញ្ញាប់ណាទៅស្ដាប់ទួនពពពពមួយអាទិត្យបាទបាទដោយសារមុនគេអញ្ចឹងហ្នឹងដែលបារម្ភដែលគេត្រូវបារម្ភណាពីគាត់បារម្ភខ្លាចអញ្ចឹងអឺអញ្ចឹងយើងធ្វើគេហៅថាឲ្យអ៊ីទីសាំជាមួយនឹងយើងមានអារម្មណ៍មួយក្នុងចិត្តថាអញធ្វើតិចក្តីប៉ុន្តែអញត្រូវតែធ្វើជារៀងរហូត សំយ៉ាងតះយុទ្ធឡើងរួចឡើងឡើងអត់រួចទេអាសឹមថាយប់ស្អែកលិននឹងឡើងឲ្យរួច ដើម្បីសុំអះអំពីអល់ឡោះស៊ុបហានវតារាល់កំហុសកុសឆ្គងរបស់លិនយើងអាសឹមអរិយអញប្រឹងឡើងវត្តបីមួយអាទិត្យមុនព្រុសព្រុសព្រុសព្រុសម្នាក់ឯងអាទិត្យក្រោយឆ្ងាបរហូតសុបុកភ្លឺចែហ្នឹងដោយសារអីដោយសារយើងគេហៅថាយងមុនវងមានអារម្មណ៍ខ្លាំងពេកក្តៅហ៎ អញ្ចឹងអ៊ីស្លាមនេះប្រើឲ្យយើងត្រឹមសមត្ថភាពណាមិនណាត្រឹមសមត្ថភាពយើងមួយទៀតឡើងសំរំលឹកដែរថាយើងអ៊ីស្លាមនេះមុននឹងយើងធ្វើអីមួយកុំភ្លេចដាំពូជវាដាំពូជមិនអាដាំពូជបើសិនណាយើងដាំលពៅវាដើមវាចេញមកលពៅអញ្ចឹងហ៎មើលដាំអាឡាក់ដើមវាចេញមកអាឡាក់ដាំដូងចេញមកដូងហើយអត់ដាំដូងចេញមកលពៅបានទេអញ្ចឹងយើងចឹងដែរត្រូវដាំ ណាប៊ីយើងរីវយ៉ាតអ៊ូលេអាប៊ូហូរ៉ៃរ៉ោះនៅដើមគីតាបភាគច្រើនអ៊ុលម៉ាក៏ដាក់ហាឌីសហ្នឹងនៅចាប់ដើមនៃបបបាបុលអហ្វវ៉ាបុលគូទុបភាគច្រើនគេដាក់ហាឌីសណាប៊ីអំពីអាប៊ីហូរ៉ៃរ៉ោះអ៊ីនណាម៉ាល់អាម៉ាលូប៊ីននីយ៉ាទីរាល់រាល់អាម៉ាល់ទាំងអស់វាស្វាក់ទៅជាមួយនឹងនៀតរបស់យើងនៀតនៀតហ្នឹងប្រៀបបីដូចជាក្របក្របពូជបដោះ ចឹងរាល់រាល់យើងធ្វើអីក៏ដោយវាតេតិនទៅនឹងការនៀតរបស់យើងអញ្ចឹងបានអ៊ីស្លាមអាហ្លីសាឡាហ្វូសលលេអ្នកដែលធ្វើអាម៉ាល់អីក៏ដោយបើសិនណានៀតវាអត់អ៊ីខ្លាសករណអល់ឡោះស៊ុបហានវតាទេអាម៉ាល់ហ្នឹងទុកជាអាសាបងបើសិនណាវាអត់អ៊ីទីបាក់ស៊ុនណះទេអត់តាមស៊ុនណះណាប៊ីទេអាម៉ាល់ហ្នឹងទុកជាអាសាបងអញ្ចឹងរុកនុនរូកុន ទទួលអល់ឡោះសម្រាប់កបូលអ៊ីបាដាតយើងមាន2ពីរប្រការទី1យើងត្រូវតែអ៊ីខ្លាសករណអល់ឡោះស៊ុបហានវតាឡារត់រត់ឡាម៉ាលីក៏ដោយទី2អ៊ីទីបាស៊ុនណាតាមស៊ុនណាណាប៊ីធ្វើឆ្នៃដោយខ្លួនឯងអត់បានទេអត់ដឹងយកប៉ះឡាពីណាទេហើយបើសិនណាតាមស៊ុនណាហើយអត់អ៊ីខ្លាសលីងដោយឡិនយើងនិយាយកាលសប្តាហ៍មុនអញ្ចឹងអញយ៉ាងជាងគេអញបួសជាងគេអញអីជាងគេហ្នឹងណា ទុកជាអាសាបងអញ្ចឹងអាពីរហ្នឹងរុកុនរុកុនអ៊ីបាដាត់ដែលយើងត្រូវតែយល់អញ្ចឹងនេះអ៊ីនណាម៉ាល់អាម៉ាលូប៊ីនីយ៉ាទីរាល់រាល់អ្វីទាំងអស់វាពាក់ពិនទៅនេះមិនដែលដែលចំណាំឯងមិនដែលដែលតាមដានមើលឯងជួនទួនកូកូនហ្នឹងទៅរៀននៅសាលាសកលវិទ្យាល័យអ៊ីស្លាមជួនជួនវាទៅផ្ទះទៅចេញទៅរៀនអ៊ីស្លាមទេតែជួនវាត្រឡប់មកវិញវាទៅធ្វើការ engineer តើជាធ្វើខាងវិស្វករសំណង់ស៊ីវិលគ្រប់គ្រងសេដ្ឋកិច្ចតើណាវិញឆ្កុយក៏មានដែរឃើញទេឃើញចឹងហ៎មិនដែលចាប់អារម្មណ៍ហ៎ដោយសារអីដោយសារវាពាក់ពិនជាមួយនឹងនៀតនៀតនៀតនឹងវាជាក្របសម្រាប់បណ្ដោះឲ្យសរីរាង្គកាយមនុស្សហ្នឹងកើតទៅអញ្ចឹងទី1ទូអោពុកម្ដាយយ៉ាអល់ឡោះ ឲ្យកូនលិនរៀនភ្លឺផងយ៉ាអល់ឡោះឲ្យកូនលិនខ្លាយជាកូនសលលេះផងយ៉ាអល់ឡោះឲ្យកូនលិនជួបតែរឿងល្អហើយនឹងខ្លាយទៅជាកូនដែល ដែលជាខ្ញុំអល់ឡោះសម្រាប់ពិតប្រកបរស់ជាមួយនឹងបារកាត់ដល់រ៉ះម៉ាត់មួយយ៉ាអល់ឡោះពេលយើងទូអាហ្នឹងបានន័យថាយើងនៀតឲ្យកូនយើងទៅហ្នឹងអមជាមួយនឹងកូនយើងនឹងទៀតនៀតនឹងទៀតបូកចូលនេះបើសិនណាយើងដាំនឹងលពោប្រកាសណាស់ចេញមកលពោ តែយើងមនុស្សនេះខុសពីធម្មជាតិអញ្ចឹងណាយើងដាំលពោចេញលពោដាំសក់ចេញសក់តែមនុស្សយើងជួនជួនដាំលពោចេញមកលក់ចេញមកធ្លក់ផ្លែធ្លក់ជួនជួនដាំធ្លក់ចេញមកអីគេមរះចឹងអត់មិនជួនជួនដាំគេអញលពោកូនអញលពោស្រោធំអាយុ20កើតទៅជាបញ្ញាក្អែកណាឆ្កុយគុំលឺដាំស្វាយបាត់អូន ចឹងអត់មិនគិតមើលចឹងទេចឹងហ្នឹងរឿងរឿងគេហៅថារឿងដែលកើតឡើងក្នុងទុនយ៉ាយើងដែលអាចគេចបានគេចអត់រួចអញ្ចឹងមុននេះយើងធ្វើអីពាក់ពិនជាមួយនៀតអញ្ចឹងអាសឹមបាញ់មិញដែលយើងចង់ធ្វើហ្នឹងណាពាក់ពិនឲ្យនៀតយើងមកលិនដាក់ខ្លួនលិន ចង់នៀតធ្វើ អំពើល្អជារៀងរហូត ត្រឹមលិន មាន សមត្ថភាពយប់នេះ លិនដាក់យប់យំ អាត់លិនត្រូវគិយាមូល័យ យប់នេះលិនធ្វើប៉ះឡើជាមូយប់នេះលិនធ្វើចេះយើងអាសឹមជាមួយនឹងយើងដាក់នៅក្នុងមៀតយើងអល់ល្អករណអល់ឡោះអត់មានកណ្ណាណាលីងអត់មានកណ្ណាណាពេលណាយើងយកមកករណាអ៊ីតិកនអ៊ីនហ្វាហ្វីលមីណាល់អ៊ីតិកនយើងចំណាយទ្រព្យសម្បត្តិពេលដែលយើងកំពុងក្រីក្រណាប៊ីអត់ប្រើយើងពេលមានចាប់អញអូអត់ទេលិនទួណាចាំលិនកាយ៉ាតូនឯងបែបភ័យលិនធឿទាំងអស់សាលារៀនមួយគឺលិនធឿបងអត់ទេមី អ៊ីមហ្វាហ្នឹងពេលយើងចំណាយអ៊ីមហ្វាយើងណាពេលណាយើង កំពុងតែសម្ពិតជាងអៀតខ្វះណាប៊ីយើងមិនបខំយើងណាគាត់ឲ្យយើងធ្វើត្រឹមសមត្ថភាពត្រឹមសមត្ថភាពដែលយើងអាចធ្វើទៅទៅបានអញ្ចឹងថ្ងៃនេះមកកត់ឌីម៉ាស់ចប់លំចង់ឲ្យមីស្ដាប់សាច់រឿងមួយដែលគួរយើងយកប្រតិបត្តិតាមរឿងដែលគួរយើងចាប់អារម្មណ៍ហាឌីសនេះអំពីអាណាសរ៉ាឌីយ៉ាឡោះអានហ៊ូ Anas bin Malik mai. Hadis dah pek pen tau cimui nang pilna luso pek pen cimui syurga. Anna rujo anna rajula qala ya Rasulullah li fulali gulam nakhlatun wa ana ukimu ha iti biha. Hadis mu ampi Anas bin Malik អាណាស់ទៅជួបណាប៊ីយើងមូហាម៉ាត់សូឡោះសាឡាមហើយអាណាស់ក៏និយាយរឿងនេះទៅប្រាប់ណាប៊ីមានបរោះម្នាក់យ៉ារ៉ូស៊ូលឡោះលិនមានដីដីចំការលិននឹងមានហើយហើយធំហើយប៉ុននៅក្នុងចំការលិនមានដើមលម៉ើរបស់បរោះម្នាក់ដោះនៅក្នុងនោះក៏ដាំនៅក្នុងនោះបានន័យថាដីមកភូមិហ្នឹងមានចំការហ្នឹងមានដើមលម៉ើគេដាំម្នាក់កលយើងសម័យមុនចឹងឯងមើលសម័យមុនមានដែរ យើងដាំដាំណាមកតក់គាត់បងប្អូនគាត់ពោះមួយគាត់ហើយអញដាំដងម្ដងទុកឲ្យចៅអញហូបសិនគាត់ក៏ដាក់នៅដីយើងហើយពួកគាត់ក៏ស្លាប់បាត់អស់អញ្ចឹងអត់ស្លាប់បាត់អស់នៅសល់អាចៅអាចៅរ៉េតក់លិនផ្ដាំថាដើមដងលិនមានមួយដើមនៅភូមិឯងនេះចាំស្ដាប់សាច់រឿងហ្នឹងណាស្ដាប់សាច់រឿងដោយរឿងយើងកើតឡើងនៅនេះអត់ពេលដែលពេលដែលអើយបរោះម្នាក់ប្រាប់ថា មានដើមល្មៅមួយដើមដោះនៅក្នុងក្តីចំការរបស់លិនឥឡូវលិនធាអាកើតទេចង់បោះលបងជាប់បោះគាត់ចង់ដាំអីត្រាយព្រៃឲ្យស្អាតជាប់អាដើមល្មៅនឹងមួយដើមធាអាកើតយ៉ារ៉ូស៊ូលឡោះលិនត្រូវធ្វើយ៉ាងម៉េចចូលរ៉ូស៊ូលឡោះជួយប្រាប់គាត់ផងហ្វាមុរអានយុទីនីមីនអាគីម៉ាហាអ៊ីទីប៊ីហា ប្រាប់គាត់មកលិនទិញគាត់ឬគាត់ធ្វើយ៉ាងម៉េចឲ្យគាត់ឲ្យមកលិនមកដើម្បីលិនធ្វើចំការដីរបស់លិនហ្នឹងឲ្យคลายទៅជា ចំការពេញសិទ្ធិរបស់លិនហើយមានតែដើមលម៉ៅម្ដងឯមីកើតឡើងតាំងពីសម័យរ៉ាស៊ូលឡោះហើយអញ្ចឹងដើម្បីឲ្យលិនបានដើមហ្នឹងហ្វាមូរអានណាយុទីនីហតាអាគីម៉ាហាអ៊ីទីប៊ីហា សុំគាត់ឬក៏តែងគាត់មកយ៉ារូសាឡោះដើម្បីឲ្យបានមកលិនហ្នឹងដើម្បីលិនធ្វើចំការលិនហ្នឹងឲ្យវាដំណើរការបោះលបងក៏ត្រាយព្រៃជូសដីឲ្យស្អាតចឹងណាដោយសារធ្វើអត់កើតទេលោកនៅជាប់កន្លែងធ្វើអត់កើតហ្វកលឡាហ៊ូអានណាប៊ីយីសល្លឡោះអាឡៃវ៉ាសាឡាំ អទីហអាយ៉ាហ៊ូក្រោយមកណាប៊ីយើងមូហាម៉ាត់សូលសឡាមក៏ហៅគាត់មកហៅបរោះម្នាក់ហ្នឹងហៅបរោះដែលដែលដែលមានដើមលម៉ើម្នាក់នៅក្នុងដីរបស់បរោះម្នាក់ទៀតហ្នឹងហៅមកណាប៊ីថាមកឥឡូវចេះចុះអទីហអ៊ីយ៉ាហ៊ូឯងឲ្យដើមនឹងឲ្យគាត់ចុះឲ្យដើមលម៉ើមកដើមឲ្យម្ចាស់ដីនឹងទៅ ប៊ីណូក្លាទីហ្វីលជិនណាហើយខ្ញុំនឹងបដូរដូរអាដាមលម៉ាមអាដាមឲ្យទៅជាដាមលម៉ាមអាដាមក្នុង sugar ហេមើលយើងដូរអត់បើយើងហ៎ណាប៊ីណាប៊ីយ៉ាមីនណាប៊ីថាដូរដើមលម៉ើនឹងឲ្យម្ចាស់ហ្នឹងខ្ញុំនឹងធានាឲ្យឯងមានដើមលម៉ើមួយដើមខ្ញុំនឹងឲ្យឯងនៅក្នុង fil janna binakhlati fi janna លម៉ើមួយដើមដែលឯងដូរឲ្យហ្នឹង នៅក្នុង sugar បើមីមីទាំងអស់ដូរហើយដល់មើលហ្នឹងណាប៊ីណាប៊ីយ៉ាមីនណាឡាច់ដូរអត់ទាន់កើតឡើងដល់កើតឡើងដីលក់បាន50 60ម៉ឺនឯបើមកដើមបាន20000អីគួសមទៅហ្នឹងដូរដូរអត់ទាន់មាននៅលឿយើងដល់មានទៅឡាច់បាក់ដូចគាត់ដែរចាំមើលគាត់ដូរអត់ណាប៊ីថាឯងឲ្យមកដើមល្មើនអត់ដល់ចាស់ទៅយើងនឹងឲ្យឯងល្មើមកដើមនោះនោះ sugar មិនធម្មតាណាមីឲ្យនំ sugar គាត់ឆ្លើយយ៉ាងម៉េចយកបរោះនឹងឆ្លើយម៉េច Faber no way ទេអត់បានទេដើមលំអជាដើមមកខ្ញុំអត់ទេអត់ទេខ្ញុំអត់ឲ្យទេខ្ញុំអត់ឲ្យទេ តែបើកលដើមលំអនឹងអត់សូវមានតម្លៃដល់មើលឲ្យមិនណាដល់រៀងមានតម្លៃហ្នឹងរឿងគិតផ្សេងណាអញ្ចឹងសាច់រឿងវាកើតតាំងពីសម័យនប៊ីហើយ ហើយតក់នឹងធ្វើអាកើតទេបានទេបើសិនយើងបើសិនតែយើងអាខ្លាចអល់ឡោះធ្វើដល់មកមកដល់មកក្នុងដីអញឈូបើប្តឹងទៅណាក៏ឈ្នះយើងដែរចឹងអត់ឈូសចោលមកដីយើងហ្នឹងក៏ប៉ុន្តែដោយសារអ្នកខ្លាចអល់ឡោះស៊ុបហានាតាឡាទោះបីនៅក្នុងមួយហ្នឹងសុកចិត្តដោះស្រាយទៅប្រាប់ទៅប្តឹងដល់ណាប៊ីយើងមូហាម៉ាត់សុលឡោះសាឡាមទៅប្តឹងដល់ណាប៊ីឲ្យជួយដោះស្រាយយ៉ារ៉ូស៊ូលឡោះលន់មានចំការលន់មានដីមួយក៏ប៉ុន្តែជាប់ដើមលម៉ើម្ដងនៅក្រោមហ្នឹង ជួយដោះស្រាយឲ្យលិនផងធ្វើយ៉ាងម៉េចឲ្យលិនបានធ្វើចំការនឹងដោយរលូនណាប៊ីហៅមកមកនេះឲ្យឲ្យលម៉ៅឲ្យម្ចាស់ដីតោះខ្ញុំធានា ថាលម៉ៅមួយដើមហ្នឹងខ្ញុំនឹងដូនឯងឲ្យនៅក្នុងលម៉ៅមួយដើមនៅក្នុង sugar fil janna គាត់ឆ្លើយមក fa aber ទេ no way ឡាឡាឡាអត់អាចទេនេះជាដើមលម៉ៅរបស់ខ្ញុំខ្ញុំមិនអាចឲ្យបានទេ មិនគិតថាចិត្តនឿមិនធម្មតាណាគេដីរាប់ហត្តាបាក់ប៉ុន្មាន ដើមឡមដើមសុខចិត្តអត់ឲ្យចឹងចង់និយាយលើកលែងអ្នកដែលអ៊ីម៉ាន់នឹងអល់ឡោះសុបហានតាឡាម៉ានិតតាគិលម៉ានិតតអ្នកដែលតកវ៉ានឹងអល់ឡោះសុបហានតាឡាអ្នកដែលខ្លាចអល់ឡោះបើអ្នកអត់ខ្លាចអល់ឡោះសុបហានតាឡាគឺអត់អាចមកកុំថាដើមលម៉ើមកដើមអាដើមឈើស៊ីអត់កើតលេងហ្នឹងណា ក៏អត់ឲ្យដែរចង់យកចិត្តរឹងចិត្តយើងរឹងចិត្តនេះសៀនឹងរឹងផ្លិចកាលដែលចូលចុះមកឌុនយ៉ាប្រាប់អល់ឡោះហើយថាអាឡេស្ទូប៊ីរ៉បប៊ីគុំផ្លិចកន្លែងហ្នឹងផ្លិចកន្លែងសន្យាមកដល់ស្មាណាមានស្មាអញអស់ហើយអញអស់ទៅសោះស្ទះស្អាតក៏ស្អាតជាងគេលយក៏លយជាងគេនិយាយសំឡេងក៏រៀងក្រនបើជាងគេអីក្រនបើជាងគេស្មានអស់ស្ទះណាផ្លិចសន្យាផ្លិចសន្យាជាមួយអល់ឡោះស៊ុបហាន ចាំមើលគាត់គាត់ថាម៉េចគាត់ថា fa'aba អត់ឲ្យទេ fa'atahu abu dahdah ក្រោយពីអត់ឲ្យហើយទៅផ្ទះវិញសះបាត់ទាំងអស់បែកគ្នាហើយអស់ហាក្រោយមានមានបរោះម្នាក់សះបាត់ណាប៊ីជាគំរូឈ្មោះគាត់អាប៊ូដាស់ដាស់អាប៊ូដាស់ដាស់ហ្នឹងយកគាត់ធ្វើជាគំរូសម្រាប់យើងអស់គ្នាលន់ចង់និយាយប្រាប់មិនមែនថាអាប៊ូដាស់ដាស់នេះជាគំរូល្អសម្រាប់យើងអតិបិយតិបតយកគាត់ធ្វើជាគំរូឈ្មោះគាត់អាប៊ូអាប៊ូដាស់ដាស់ មែនណាក្រោយពីគេទៅផ្ទះអស់អាបុរសម្នាក់ក៏ទៅដែរទៅអស់បែកនេះសះបាត់សះបាត់ទៅអស់អាប៊ូដាដានោះហ្វាតៅអាប៊ូដាដាហ្វាកឡាយ៉ានីណខឡតកាប៊ីហាអ៊ីទីអាប៊ូដាឡាទៅផ្ទះអាម្នាក់ហ្នឹងអាម្ចាស់លម៉ោមដើមហ្នឹងឡោសួរមកមកនេះចង់ជួបឯងឥឡូវចេះរឿងហ្នឹងរឿងហ្នឹងឈប់ពាក់ពិនជាមួយរ៉ាស៊ូលឡោះហើយឃើញទេបានតែចង់និយាយថាអត់គឺឯងជាមួយនប៊ីដោះស្រាយជាមួយអញ ឥឡូវដើមលម៉ើឯងមកដើមហ្នឹងឯងមានដើមលម៉ើមកដើមហ្នឹងអញសុំដូរជាមួយចំការអញមានលម៉ើពេញទាំងអស់ភូមិរបស់អញភូមិរបស់អញម៉េចគិតថាប៊ូដាស់ដាស់មិនធម្មតាទេណាផ្ទះនៅហ្នឹង មានចំការមកបើយើងយ៉ាថាចំការមហត្តាចុះចំការលម៉ើនៅហ្នឹងផ្ទះអីពុនកូននឹងទាំងអស់សុកចិត្តពេលលឺណាប៊ីដូរជាមួយដើមលម៉ើមកដើមជាមួយ sugar ឮនប៊ីថាឯងឲ្យលម៉ើនឹងឲ្យម្ចាស់ដីហ្នឹងអញនឹងដូរឯងលម៉ើហ្នឹងទៅនៅ sugar ឲ្យឯងម្ដងនឹងវិញពេលអាប៊ូដាស់ដាស់ឮសូរដូច្នោះចង់បានអាលម៉ើម្ដងនឹង sugar ហ្នឹងមិនចង់បានអាហ្នឹងណាអញ្ចឹងឯងឲ្យល្មើហ្នឹងឲ្យអញហើយឯងយកចំការអញចុះចំការអញទាំងអស់យកនេះសួរថាយើងទាំងអស់គ្នាអាចធ្វើបានអត់ យើងអាចញ៉ៃបន្ទោសថាមនុស្សឈួតទៀតណាចឹងអត់មិនអឺលំមើមកដល់មកដូរមកភូមិបត់តោះនឹងអត់ដូរអញ្ចឹងសាសបាត់ណាប៊ីនឹងសុកចិត្តពលីចឹងដើម្បីជ្រូកចង់និយាយថាគាត់ហ៊ានសុកចិត្តពលីបូជាទ្រព្យសម្បត្តិរបស់គាត់ដើម្បីជ្រូកដើម្បីលំមើមកដើមនៅជ្រូកលឺ sugar អត់បានសះបាត់មិនណាដល់យើងលឺ sugar នឹងដូចចង់តិចអត់តិចចង់តិចអត់តិច ឲ្យតែបានស៊ូលហ្គើបានណាអញស៊ូលហ្គើចន់ណាចន់ឲ្យរួចឲ្យពីគីដុតចឹងអត់អត់ចង់បានណាខ្ពស់លីងចង់បានណាឲ្យតែស៊ូលហ្គើយកឥឡូវហ្នឹងចឹងអត់មិនឡៅអាសួរមកបើស្កាយដល់ស៊ូលហ្គើបានណាទួនបើចង់ខ្ពស់ក៏មិនឲ្យទៅនរកោបានណាប៉ុន្តែអត់ទេថ្ងៃក្រោយឡើយអត់ គឺអញ្ចឹងទេមិនអត់គឺអញ្ចឹងទេដូចយើងរស់រាល់ថ្ងៃហ្នឹងអញ្ចឹង គេធ្វើផ្ទះអមអំណោយអាផ្ទះអំណោយខ្ទមឲ្យមួយ ទូចមុំនៅតែគ្រប់អត់សួរគ្រប់អត់សម្រាប់គាត់ចិត្តគាត់គ្រប់អត់អត់គ្រប់ទេបើសិនណាបានតបន្តិចទៀតណាបើសិនណាទៅមុខបន្តិចទៀតណាបើសិនបើសិនបើសិនរហូតអញ្ចឹង sugar នឹងថ្ងៃក្រោយអញ្ចឹងដែរឥឡូវនឹងខ្ជិលធ្វើអ៊ីបាដាតខ្ជិលធ្វើអ៊ីបាដាតអល់ឡោះ អើយឲ្យតើបាន sugar បានហើយបើចាំមកខ្ពស់ក៏អត់អីដែរឥឡូវហ្នឹងអញ្ចឹងប៉ុន្តែអត់គឺអញ្ចឹងទេយើងគិតថាយើងរស់រាល់ថ្ងៃយ៉ាងម៉េចរស់រាល់ថ្ងៃយ៉ាងម៉េចបានលុយ10000បើសិនបាន10000ទៀតណោះម្នងដល់ហើយម្នងរហូតអត់ចប់ទេហាវ៉ាណាប់ស៊ូយើងអត់ចប់ទេមីលឿកលែងអ្នកដែល zikrillah កាស៊ីរ៉នអ្នកដែលនឹកអល់ឡោះស្មើឲ្យច្រើនជាប្រចាំ ទើបអាចវាយបំបែកណាប់ស៊ូយើងបាននឹកអល់ឡោះស៊ុបហានតាឡាគ្រប់វិនាទីទាំងអស់ហូបក៏នឹកអល់ឡោះធ្វើការក៏នឹកអល់ឡោះសុំយ៉ាងឌូអើនឹកអល់ឡោះរហូតទើបវាយបំបែកវាយបំបាក់ណាប់ស៊ូយើងបានណាប់ស៊ូអាណាប់ស៊ូសាហាវដោយសារណាប់ស៊ូនេះណាមិនធ្វើឲ្យយើងប្រះចាកអំពីសារីអាអ៊ីស្លាមចង់ចង់អត់ចេះជប់ចង់ចង់ចង់ចង់ចង់ចង់ដល់មែនទែនបំពេញទៅលើ គូកុំអល់ឡោះដើម្បីឲ្យបំពេញបំណងចង់ពេញតែចង់ហ្នឹងបំពេញអីពៀនពៀនអល់ឡោះពៀនពោះមួយពៀនបង អូនពៀនពៀនពៀនទាំងអស់ប៉ុន្តែត្រូវចាំណាណាប៊ីមាន ប្រសាសន៍ហើយណាបំពេញគេឬក៏ជំពាក់លុយគេហ្នឹងណាទោះបីជាស្លាប់សែតក៏បានចូលស៊ូហ្គើដែរឡើយហ្នឹងយើងទៅមុននឹងស្លាប់សុំអះឲ្យអស់ ឬក៏ផ្ដាំកូនយ៉ាងម៉េចកុំឲ្យនៅសល់មួយរយខ្មែរសោះអត់ដេញជពាក់សាហេតស្លាប់សែតហ្នឹងមិនគឺស្លាប់ដូចយើងមករៀនយ៉ាងប៉ុណ្ណឹងឯងស្លាប់សែតអត់បានជួយ sugar ទេណាដោយសារនេះវាបុគ្គលជាមួយនឹងបុកបុគ្គលត្រូវតែសុំអាឬក៏ផ្ដាំសេទុក កូនអើយម៉ាក់ពាក់នេះ150ម៉ែមីនេះ2500 3សេអត់ទុកអស់មកសភោហ្នឹង គ្រាន់តែស្លាប់ខ្លួនឯងកុំភ្លេចឆែកជីម៉ាក់ទៅញោខ្វោបើនៅកន្លែងខ្លះមិនគេអត់តន់ចែកបរិះទេគេឲ្យឆែកជីស្ពាក់អស់សិនមិនចែកបរិះសោះអឺឆែក MG ស្ពាក់នឹងអស់លីងសងអស់លីងអស់ហោបាច់ចែកដោយសារមួយយ៉ាត់នេះទទួលអាសើបដោយសារការជំពាក់អត់អាចចូលស្រូហ្គើបានមួយយ៉ាត់ចាស់ចូលស្រូហ្គើរួចចា នេះបន្ថែមក្រៅម្ដងជើងយើងឯងប៉ិនរំលឹក ដែលមករៀនហើយដើម្បីឲ្យមើលចំណេញអស់ច្រើនហ្មងរំលឹកដោយថាជួនជួនអ្នកខ្លះជួនជួនរឿងខ្លះយើងភ្លេចយើងយើងមែនណាយើងនឹងដូចពេកកប៉ុក100 200រៀងដូចធ្វើធម្មតាអត់ទេណា100 200ក៏ដោយ500 1000ដោយលឿកលែងម្ចាស់នឹងហាឡាល់ហាឡាល់ឲ្យបើថាម្ចាស់អត់តន់ហាឡាល់ទេ ជំពាក់មកអញ្ចឹងបានប្រពន្ធអាលីសាឡាហ្វូសលប្រពន្ធអ្នកដែល ពួកសលិះពួកពួកល្អល្អមិនហ៎មុននឹងប្តីចូលមកដល់ផ្ទះវិញចូលពីធ្វើការមកដល់វាសួរហើយលុយនឹងបានមកពីណាធ្វើអីគេបានមកសួរដល់អស់បានទទួលលុយនឹងដល់សារវាបារម្ភខ្លាចលុយបានមកដល់ដល់ឡាល់ខ្លាចមកពីគប់វងមកហ្នឹងមិនខ្លាចមកពីជុលមនអីវ៉ាហ្នឹងឃើញទេបារម្ភអញ្ចឹងវាសួរទាំងអស់សួរហើយបានទទួលយកលុយហ្នឹងហ្នឹង ប្រពន្ធរបស់អាលីសាឡាហ្វសលគាត់ថាអញសុកចិត្តអត់ឃ្លានសុកចិត្តអត់ហូបបាយសុកចិត្តអត់មានអាហារប៉ុន្តែអញមិនអាចទ្រាំជាមួយ នរកអល់ឡោះសម្បត្តិឡើបានទេអត់អាចតស៊ូប្រឈមនឹងនរកអល់ឡោះបានទេអញ្ចឹងអ៊ីស្លាមយើងមិនអត់គឺយើងលេងសើចទេដោយសារយើងមានកន្លែងល្អសម្រាប់យើង sugar នោះអល់ឡោះប្រេះហើយសម្រាប់យើង sugar នោះមិនមែនគឺមករក កពែកកប៉កកពែកកប៉ដើរទៅចន់អាចស្អុយឬនៅយើងនឹងចឹងទេចន់អាចគួបែកពេញជើងចឹងទេកន្លែងយើងគឺយ៉ាន់ណាស់ sugar ហើយចង់បាន sugar ធ្វើម៉េចទៅរៀបចំដោយលន់ថាចឹងត្រូវគិត zikrillah kathiran នឹកអល់ឡោះឲ្យបានច្រើនចឹងវិលមករឿងយើងវិញចេះចេញទៅតិចតិចតិចរំលឹករំលឹកចឹងកុំឲ្យភ្លេចចឹងចូលមកដល់រឿងអេអាប៊ូដាស់ដាស់វិញ ក្រោយមកអាប៊ូដាដាថាដូចដើមលម៉ើមកដើមដូជាមួយចំការអញមានទាំងអស់ក្នុងចំការនឹងអីក៏មានដែរឃើញទេដល់ពេលបរោះនឹងឆ្លើយមិនហ្វាហ្វាអាឡាហេមែនតែនអត់ហ្នឹងគេមិនដើមលម៉ើមកដើមដល់ឃើញចំការមកមកចំការនឹងខុសពីមុនណាមុននេះដូចចង់ឲ្យទាយឲ្យទាប៉ិនឲ្យ sugar នេះបើគិតទៅធំជាងចំការប៊ូដាស់ដាស់ទៀតណាណាប៊ីថាអញចិនសន្យាថាអញឲ្យលម៉ើនៅអញ្ចាស់ដីហ្នឹងអញឲ្យលម៉ើម្ដងនៅ sugar ប៉ុន្តែដោយសារវាអត់ឃើញដូចយើងរងថ្ងៃមករៀនអញ្ចឹងឡើងប្រាប់មិនថាដើរមកបានប៉ះឡាចេញពីផ្ទះមកហ៊ានប៉ះឡាប៉ុននេះប៉ុននេះប៉ុននេះមកអត់មានឃើញលីងហើយក៏លិនអត់បានសញ្ញេថាមិនអាចចាំទៅយកប៉ះឡានៅនេះនៅនេះផ្សារវរិញនៅផ្សារពងសោមបាន300ឡាពីដើរផ្ទះមកក៏អត់មាន ដោយសារអញ្ចឹងយើងអត់សូវមានអារម្មណ៍មានអារម្មណ៍ទៅចំពោះអ្នកដែលអ៊ីម៉ានដែលគាត់សង្ឃឹមថាបានពិតពីលគាត់ស្លាប់អានឹងបានមកចឹងអត់ហើយបើអ្នកអត់គិតចឹងគឺអត់មកកើតទេ អេឃើញមេដើរទៅរហូតឃើញបានអីហងយូរយូរឃើញដើរប៉ាំងឃើញប៉ាំងឃើញឈឺជើងកាន់តែខ្លាំងចេញចេះវិញណាចឹងអត់មេដល់យើងអ៊ីម៉ានណាបានដើរមកបានណាពីពាំងអុយម៉ូឧទាហរណ៍ហើយត្រូវដឹងថាមកជំហានអល់ឡោះសងវិញប៉ះឡើប៉ះឡើ ប៉ះឡាប៉ះឡារហូតមកដល់កន្លែងរៀនរហូតដល់មីចេញពីកន្លែងរៀនត្រឡប់ទៅដល់កន្លែងផ្ទះវិញបាត់អស់ប៉ះឡាឃើញទេប៉ិនបើសារអត់ឃើញអត់ឃើញអូបើសិនជាអល់ឡោះសម្លាឲ្យអល់ឡោះបងគេសឲ្យឃើញផ្ទាល់ដូចយើងទៅលក់នំឃើញលុយអញ្ចឹងមិនអីមិនបាច់ចាំមានឡែងអង្គុយឯឡែងនេះអានោះពួបពេញនឹងអស់ពួបឈោពេញនឹងអស់នឹងឈប់ទៅណាបាត់ហើយចេញពីផ្ទះមកមកជាហ៊ាន10ដុល្លាររាប់ទុកចុះ ហើយពីពាំងអុយមកម៉ានហ៊ានមិនមកចង្ហៀន10ឡាវវាយចង្ហៀនមកតិចវា30000 30000ហ៊ានយ៉ាងអត់30000គុណ10 300,000ឡាអត់មានឡែងអង្គុយអត់មានឡែងអង្គុយមកពួបពេញទាំងអស់ហ្នឹងបើសិនជាអល់ឡោះស្លាឲ្យគេសឲ្យឃើញផ្ទាល់ចឹងអត់តែអានេះត្រូវដឹងថាល្អជាងអាលុយរងឯងទៀតដល់សារអល់ឡោះស្លាសន្យាថា គាត់នឹងឲ្យយើងវិញប្រើពេលដែលយើងទៅដល់ថ្ងៃគិយាម៉ាត់ថ្ងៃគីពីអាឡាំគូវតទៅពីពីយើងស្លាប់ទៅពីពីអីអីស៊ូហ្គើពីនេះគេហៅពីអាខិរ៉ាត់អីអាខិរ៉ាត់សុក្រពីថ្ងៃគិយាម៉ាត់ទូចទៅហ្នឹងយើងនឹងប្រើអាលុយហ្នឹងប្រើអាលុយដើរពីពាំងអុយមកហ្នឹងប្រើលុយហ្នឹងប៉ុន្តែឡៅអត់តាន់បានប្រើទេគ្រាន់តែឮតាមទួនតាមកូរ៉ានតាមរ៉ាស៊ូលឡោះប្រាប់អ្នកខ្លះជឿអ្នកខ្លះអត់ជឿ តូលីងលៀងអញ្ចឹងដឹងមិនម៉ាមិនកើតឃើញអីផងអញ្ចឹងហ៎អត់ដែលឃើញបើសិនជាឃើញណាបើសិនថាឲ្យ តាមនឹងទៅសម្បះយ៉ាង ទៅធ្វើល្អទៅស្ដាប់គេតាក់លីនទៅស្ដាប់គេសូត្រមកចង្ហៀន10ដុល្លារទៅសញ្ញេចេញពីទួននេះទួននេះបានណាអត់បាច់ចាំធ្វើអីទួននឹងថ្ងៃថ្ងៃគួយតែសញ្ញេនឹងមករៀនពេញនឹងអស់ត្រូវដូរកន្លែងហ្នឹងត្រូវដាក់សាលាមួយប៉ុណ្ណាប៉ុណ្ណីតិចវាមកភូមិយើងបើថាមាន500នាក់គឺ500កៅអីមកមិនពេញអញ្ចឹងហ៎មើល ប៉ុន្តែដោយសារអត់ឃើញអត់ឃើញនេះហើយបានធ្វើឲ្យមនុស្សនឹងអត់ជឿនឹងអល់ឡោះសុបាតាឡាអត់អ៊ីម៉ានអញ្ចឹងបានយើងត្រូវឌូអើឌូអើឲ្យច្រើនសូមពីអល់ឡោះឲ្យអល់ឡោះស្មើឲ្យអ៊ីម៉ានយើងឲ្យបានរឹងមាំកុំឲ្យយើង គិតលឡាយមីហ៎លឡាយអេដូចធ្វើលេងលេងដោយរៀងបានរីស្គីយ៉ាធ្វើមែនតែនអេចេញចេះអញ្ចឹងកន្លែងហ្នឹងយើងត្រូវឲ្យអ៊ីម៉ានពិតប្រកបអញ្ចឹងណាប៊ីថាឲ្យលម៉ើនឹងមួយ ឲ្យទៅម្ចាស់ដីអញនឹងសន្យាឲ្យល្មើឲ្យក្នុង sugar មកដើមហើយក្នុង sugar មិនគាត់ល្មើ sugar មិនធម្មតាណាអត់គាត់អត់ឃើញនៅសាអីអត់ឃើញភ្នែកហើយយាងឡូវចឹងដែរឧទាហរណ៍ថាឲ្យមករៀនមករៀនបានប៉ះឡើងអាកេរ៉ាត់ចូល sugar មិនធម្មតាមីថ្ងៃហ្នឹងទៅយកណោយម្នាក់50ដុល្លារនិយាយពីជើងជង្គង់អត់មានឈឺលីងហ្មងជង្គង់ហ្នឹងណា ប់ឈឺស្រឡះអេកលឲ្យមករៀនឈឺទៅអត់គួចទេដឹកអញទៅទិញមកឈឺដល់ហើយដីឡាគាត់ងោទួនអើលិនចង់ទៅរៀនដល់ប៉ិនឈឺជង្គង់ពេកតអត់គួចងោប្រាប់អត់អីអីថ្ងៃហ្នឹងអត់រៀនទេថ្ងៃហ្នឹងគេឲ្យអំណោយទៅអូបាត់ឈឺបាត់ឡើងព្រឹបឈប់ឈប់ឈឺជង្គង់អត់ឈឺណានេះដោយសារអីដោយសារយើងអត់ឃើញយើងអត់ស្គាល់តម្លៃថាអល់ឡោះសន្យាឲ្យអាស៊ូរហ្គើនឹងល្អជាងអានេះ ប៉ុន្មានថាមិនថាអំណោយអំណោយអត់ឲ្យមកយកមែនទេណាចង់និយាយថាយើងឲ្យមានអារម្មណ៍មួយថាអាមករៀនហ្នឹងជើងជេល្អជាទៅយកអំណោយយ៉ាងនិយាយចេះអាតោអំណោយឈឺបាល់គង់អារៀងអត់ចង់ទៅយកឯងបើទៅរៀនអត់សូវឈឺអាញ៉ានេះបានត្រូវទេអាបបទេត្រូវអញ្ចឹងណាអញ្ចឹងយើងចង់និយាយថាឲ្យយើងធ្វើល្អនេះឲ្យបានច្រើនអូមកដល់ហ่ะថាឡូវ គាត់ថាម៉េចយោឥឡូវឯងឲ្យល្មើនឹងអញហើយយកចំការអញទាំងអស់ហ្នឹងចំការអញម៉ានម៉ានម៉ាម៉ាហ្នឹងយកគាត់ថា fa'ala fa fa'ala មែនអីមែនទេយោរៀងនងយោឲ្យចំការយោ fa'atan nabiyyi sallallahu alaihi wasallam faqala គាត់ព្រមហ៎គាត់ព្រមដូរហ៎គាត់ថាអឺអញ្ចឹងក៏បានដែរអញយកចំការឯងឲ្យយកដើមមើអញដើមហ្នឹងហ៎ដូរហ៎សុខចិត្តដូរហ៎ ហើយបានដោបើយើងគិតថាស៊ីទាំងរស់ហ្នឹងស៊ីអស់លីងឯការមួយ មាននឹងផ្ទះទាំងអីពុនឯនៅក្នុងការហ្នឹងទាំងអស់ចាំមើលប្រពន្ធយ៉ាងម៉េចដល់ដល់វគ្គពុនគាត់ដូចយើងអត់ចាំឆ្លោះប្រចាំងពីអាពុន អាប៊ូដាស់ដាស់ជាមួយពុនជាមួយយើងរាល់ថ្ងៃដែលធ្វើទៅលឿតក់យើងហ្នឹងអាចដូចពុនអាប៊ូដាស់ដាស់អត់ពេលនោះហ្វាតិនណាប៊ីជីសូឡាដោយមកអាប៊ូដាស់ដាស់ទៅជួបណាប៊ីគាត់ទៅជួបជាមួយណាប៊ីមូហាម៉ាត់សូឡាហ្វកាឡា យ៉ារ៉ាស៊ូលឡោះគាត់ទៅជួបនប៊ីណាគាត់ដូរបានហើយនិយាយត្រូវនាយអ៊ីននីកដអ៊ីបតហ្វទុនណាក្លាតាប៊ីហាអ៊ីទីគាត់ថាយ៉ារ៉ាស៊ូលឡោះអ៊ីននីកដអ៊ីបតោកតុខ្ញុំបានរៀបចំសាច់បាច់បានហើយខ្ញុំអាចដូរឲ្យអស់ហើយដើមលម៉ើជាមួយនឹងជំការរបស់ខ្ញុំ វាសួរអញហើយធ្វើយ៉ាងម៉េចបានអាច វាឲ្យដើម លម៉ើឲ្យឯងអញ្ចឹងណាថាលនរៀបចំឲ្យអស់រ៉ាស៊ូលឡោះកតអ៊ីបតកទូណកលិតប៊ីហាអ៊ីជីខ្ញុំដូរជាមួយនឹងចំការរបស់ខ្ញុំខ្ញុំយកលម៉ើមកដើមនេះឲ្យការខ្ញុំឲ្យឲ្យទៅគេហើយអញ្ចឹងខ្ញុំបកគលឲ្យរ៉ាស៊ូលឡោះអញ្ចឹងណាចង់ថាខ្ញុំឲ្យនប៊ីឯងធ្វើម៉េចធ្វើទៅអញ្ចឹងណានប៊ីរ៉ាហ្វកលា فاجعلها له ហើយណាប៊ីថាអញ្ចឹងបើអញ្ចឹងឯងយកទៅឲ្យវាយកទៅឲ្យវាទៅ Fakat ataitu kaha ណាប៊ីថាមិនបាច់ចាំពាក់ពិនឲ្យគាត់ទៀតទេឯងទៅដល់ប្រាប់វាថាលម៉ើហ្នឹងអញដោះស្រាយហើយឲ្យយកទៅអាចាស់ដៃហ្នឹងឲ្យយកទៅចប់សាច់រឿងអស់ហើយមិនធម្មតាមេសុកចិត្តពាក់លីដីផ្ទះភូមិចំការខ្លួនឯងដែលមានចំជីវិតដែលរស់ប្រចាំថ្ងៃហ្នឹង សុខចិត្តដូរដើម្បីចង់បាន sugar អញ្ចឹងយើងចង់និយាយថាយើងយកមកពីភាកគិតពិចារណាថាសាហបតរីដវ៉ានអល់ឡោះនេះសាហបតណាប៊ីយើងនេះសុខចិត្តពលីទាំងអស់ទ្រពដែលមាននៅលើលោកីនេះអត់ស្មើនឹងអ្វីដែលគាត់ចង់បាននៅក្នុង sugar បន្តិចអត់មានតម្លៃសម្រាប់ពួកជីវិតគាត់យើងបើត្រឹមណា ពាក់អាវយូវះជួតសាល់រាំងស្អាតទូពីសអីហ្នឹងបានធ្វើបានមិនណាយប់ឡើង តាយុទ្ធអីបួសុណាត់អ៊ីស្នីនខមមេអីហ្នឹងបានប៉ុន្តែឲ្យពាក់លីភូមិមួយពុំមែនភូមិមួយចង់ដូរទៅឲ្យដើម្បីឧហ្គាមឺដើម្បីអើយអំពើល្អដូរជាមួយ sugar រៀងដូចចង់ចង់ចង់ញញៃចឹងឯងមើលតោអត់រួចតោអត់រួចបើប្រាប់ថាម៉េច តាយុទ្ធថ្ងៃស្នៀនថ្ងៃខមេសហ្នឹងយើងអើយបួសសុណាត់ឲ្យឡើងតាយុទ្ធបានអញ្ចឹងឯងមើលទៅបានណាតែមើលអាដីភូមិឯងស្កែមួយកែកជី2ធ្វើប៉ះឡើងកន្លះទុកកន្លះបានអូអត់ទេកូនចៅនៅ4 10ទៀតអូអញ្ចឹងឯងមើលយើងអញ្ចឹងយើងខុសសាសបាត់អត់គឺអញ្ចឹងឯងសាសបាត់សាសបាត់នេះមិនចង់និយាយថាគាត់ថាក្រោយ ពីអត់ពីគាត់ទៅលើលោកីក្រោយពីអត់ពីគាត់ទៅណា អ្វីដែលគាត់មានបន្សល់ទុកនឹងហូរទៅគាត់រហូតអាប៊ូដាដាណាក្រោយពីគាត់ស្លាប់ទៅណាប៊ីក្រោយពីសម្បះយ៉ាងយីណាហ្សាគាត់ហើយណាប៊ីថាគាត់ឃើញចង្ការអាប៊ូដាដាក្នុងស៊ូហ្គលច្រើនឡើងចង្ការលម៉ាអាប៊ូដាដាក្នុងស៊ូហ្គលឃើញមកឃើញក្នុងស៊ូហ្គលឲ្យស្រាច់អញ្ចឹងយើងធ្វើមួយក្នុងដូនយ៉ានេះអល់ឡោះសងយើងណា កន្ទីយើងមួយคล้ายទៅជា7 7នោះក្នុងអាម៉ា7ហ្នឹងអាចទៅជា10ឬក៏100ចឹងមិនក្រោយពីយើងទៅដេកក្នុង អាឡាំបរសោះហើយអត់មាន កូនចៅណាអង្គុយបានទូឲ្យយើងទេហត់រស់ស៊ីឥឡូវរវល់ពេកចឹងឯងមិនធ្វើការរោងចក្រម៉ោង5ចូលម៉ោង8ម៉ោង9ម៉ោង10បានចេញ មានរឿងពីលណាបានសូត្រឲ្យយើង ចឹងអត់មិនអឺអឺបើអត់ទេវានៅវល់រឿងនេះតិចតិចតិចតិចតិចយន្តយ៉ាជឿនលឿនរបស់វាទេណាសួរថាចាំឲ្យវាសូត្រឲ្យយើងបានអត់ចឹងយើងអត់បានទេណា យើងត្រូវគិតថាអញមានអីសល់ទុកប៉ិនកជឿដី1ម៉ែត្រមើលអាធ្វើផ្លូវអញដាក់1ម៉ែត្រឲ្យមកធ្វើផ្លូវលឿនមកអញខឹមអាហ្នឹងអឺបើអាចបានអាហ្នឹងហ៎ឯងត្រាយចូលដីអញ1ម៉ែត្រមក មានអត់មិនឥឡូវចឹងឲ្យគេឆាយមកជួលដីខ្លួនឯងមួយម៉ែត្រតិចតិចបើមិនមែនដើម្បីយើងមករៀនហ្នឹងឯណាមើលអត់បីដឹងវឡោះអាឡាមបន្លាច់មីគេនៅភូមិគេគេដឹងដែរច្រើនណាហើយត្រាយចូលដីអញអាម៉ែធ្វើផ្លូវមកអញថ្ងៃក្រោយអញដេកស៊ីអាហ្នឹងអាហ្នឹងសម្រាប់យើងឬក៏តកម្មតបជួយថ្នាក់ដឹកនាំអ៊ីម៉ាម មានកន្លែងណាគេទួលវាកាសទេលិនមានដីមួយកន្លែងរៀងដូចអសូរល្អអីម៉ានទេបើលិនចង់វាកាសឲ្យទុកគេធ្វើសាលាទុកធ្វើម៉ាស្យិតទុកធ្វើអីទុកលិនចង់វាកាសហ្នឹងដេកស៊ីថ្ងៃក្រោយដេកស៊ីហើយបើថាអត់ទេច្បាស់ជា farjina na'mal solihan inna kunna mu mukinin ya Allah ឲ្យលិនទៅវិញមកលិនទៅដាក់វ៉ាកាលិនទៅសិទ្ធកាសរបស់លិនឲ្យគេឲ្យធ្វើធ្វើយ៉ារីយ៉ាលិនជឿលិនអ៊ីម៉ាន់ជាងគេទាំងអស់មិនអ៊ីម៉ាន់ដូចលិនទេតែអញ្ចឹងនឹងដល់ដល់ថ្ងៃទៅហើយបានមកវិញ តែបើនៅរស់នៅគិតច្រើនឈឺណាមើអញអញមានលុយណាមើមែនទេមែនគឺអត់លុយមើទេចង់និយាយថាមីត្រូវចាំចេះមីត្រូវចាំណាពេលយើងមានជំងឺ ជំងឺឈឺនេះជំងឺឈឺក្នុងខ្លួនយើងនេះប្រភពវាពីរយ៉ាងទី1អល់ឡោះសុបហានតាឡាអ៊ីបទីឡាបំបោះឌូសាដែលយើងបាន ប្រព្រឹត្តកន្លងមកកាលមុនយើងធ្វើឌូសាអល់ឡោះស្លាចង់បោះឲ្យយើងស្រឡាញ់យើងទី2ពុនចាដែលយើងបានមកពីទ្រពដែលអត់ហាឡាល់ទ្រពសម្បត្តិដែលយើងបានមក ពីកុហកគ្នាពីបោកប្រាស់គ្នាពីអីអីហ្នឹងនឹងធ្វើឲ្យយើងឈឺពីរយ៉ាងហ្នឹងមិនណាប៉ុន្តែបើសិនណាយើងចង់ឲ្យជាពីជំងឺហ្នឹង in fact យកវាហ្នឹងយកវាហ្នឹងអាអញបានមកអត់ហលលហ្នឹងឥឡូវអញ in fact វិញឃើញទេអល់ឡោះស្លាដកបលើយើងចេញវិញជួនយើងពឹងលើពេទ្យ100% អត់អត់អ៊ីនហ្វាលីងអត់អ៊ីនហ្វាទ្រព្យសម្បត្តិលីងពឹងលើពេទ្យ100%ពេទ្យក៏យើងពឹងអ៊ីនហ្វាក៏យើងត្រូវអ៊ីនហ្វាអ៊ីនហ្វានេះធ្វើឲ្យយើងនេះគេហៅថាបដិនយើងស៊ីហាមិនអ៊ីនហ្វាណាកាន់តែក្រឯមិនចេះច្រឡំហេអញអ៊ីនហ្វាញឹកពេកដូចក្រទៅក្រទៅអត់ទេអញ្ចឹងយើងត្រូវដឹងថាទ្របដែលយើងបានមកនេះយើងត្រូវចំណាយអ៊ីនហ្វាឲ្យហ្វីសឌីផ្លូវអល់ឡោះដើម្បីអល់ឡោះសម្លាប់ឲ្យយើងស៊ីហាត់ ស៊ីហាត់បដានយើងយ៉ាអល់ឡោះឲ្យស៊ីហាត់រស់នៅរបស់ខ្ញុំនេះជាមួយនឹងបរកាត់ដល់រ៉ហ្មាត់មូយ៉ាអល់ឡោះរស់បរកាត់គាត់ជួនជួនកូនយើងបានសៀបានសូត្របានរៀនល្អដោយសារយើងទូអើយើងអ៊ីមហ្វាដោយលន់ថាពីដើមអញ្ចឹងមិនបាច់ចាំដល់មាន10000ដុល្លារបានអ៊ីមហ្វាទេ ត្រឹមសមត្ថភាពដែលយើងយើងមានបន្តិចធ្វើប៉ះឡាដល់អីខ្លះបានច្រើន ខ្លាចតាច្រើនអត់នេះ class តាអត់បានអឡូវតដល់សាច់រឿងយើងទៀតចង់លឺម៉ោងចេះថែមម៉ោងឲ្យមីមីដល់សារយូវ៉ាន់ជួបរវល់វល់ចឹងហ៎ដល់សារមានជួបម្ដងម្ដងថែមម៉ោងឲ្យតិចចឹងហ៎អញ្ចឹងថាថាយ៉ាងម៉េចឲ្យដោះស្រាយយ៉ាងម៉េចថាយ៉ារ៉ូស៊ុលឡោះលិនបានដូ ចំការលិនផ្ទះលិនភូមិលិនជាមួយ ជាមួយដើមលម៉ើនឹងរួចហើយណាប៊ីថាហ្វាកតអតៃទូកាហហ្វាកលាយរ៉ាស៊ូលឡោះសឡោះសាឡាំក្រោយមកនឹងយកទៅឲ្យគាត់ចុះហើយយកទៅឲ្យវាទៅយកឲ្យម្ចាស់ចង្ការនឹងចុះដោយសារអីដោយសារពីលទៅឲ្យហើយកម្មមីរ៉ូអរ៉ាដកិនអរ៉ាដហ៊ិនណាប៊ីថា ក្រោយអំពីអាប៊ូដាហារអាប៊ូដាដានឹងឲ្យហើយហ្នឹងអល់ឡោះស្មោះនឹងឲ្យប្រមាណចំការក្នុងស្រុកចំការក្នុងស្រុកពេញនឹងអស់ចំការរបស់អាប៊ូដាដាឲ្យតែមួយហ្នឹងទិញសុកចិត្តដោសុកចិត្តអត់មានអីនៅចាំមើលមិនតើអាណាគេនៅក្នុងហ្នឹងខ្លះពុននៅហ្នឹងឲ្យពុនថាយ៉ាងម៉េចដល់ពេលដល់ពេលឲ្យម្កាគេឲ្យអើទៅយកពុនចេញពីផ្ទះពីញីភូមិហ្នឹង ពន្ធថាយ៉ាងម៉េចហើយសួររបស់សិនជាយើងទ្រាំបានអត់ហើយសុខចិត្តធ្វើអញ្ចឹងអត់ពលីអញ្ចឹងអត់បើយើងតែយើងដឹងអីហោះទៅខ្លះទេបើសិនយើងចាំមើលប្រពន្ធរបស់អាអាប៊ូដាស់ដាស់យ៉ាងម៉េចគាត់កម្មមីរវត្តគិនរដហិនលីអាប៊ីដាស់ដាស់ហ្វីលជិនណាណាប៊ីថាដឹងដឹងប៉ុន្មានចំការទេដែលអល់ឡោះស្ដាប់ព្រេសម្រាប់អាប៊ូដាស់ដាស់ នៅក្នុង sugar ហេមីអាហ្នឹងលម៉ើមួយដូរចំការប៉ុណ្ណាប៉ុណ្ណីយើងបាច់ចាំដល់ថ្នាក់ហ្នឹងឯងចាំអីទូចបានតិចតិចបានធ្វើតិចតិចបាន តែបើសិនយើងបានប៉ុណ្ណឹងអល់ហាំឌីឡាចង់និយាយថាដូរឲ្យដីលម៉ើមួយដើមរបស់វាហ្នឹងការពិតមិនគឺបានស្មើលម៉ើហ្នឹងណាចំការនេះគឺបានក្នុង sugar វិញមួយអល់ឡោះសងរាប់រយលម៉ើនោះបើសាគាត់ឃើញឃើញក្នុងក្បាលរបស់ ឃើញឃើញច្បាស់ចេះក្រោយពីអញដេកក្នុងគូបួទៅអញនឹងឃើញរបស់អញមកអញធ្វើក្នុងទុនយ៉ាហើយដល់យើងអត់បានធ្វើម៉ានដោយសារនៅគិតក្ររហូតដល់បានធ្វើលីងស្រាប់ដល់ថ្ងៃស្លាប់ទៅអត់មានអត់ទាន់បានធ្វើអីសុំអល់ឡោះឡប់មកធ្វើអត់បានទេមីសុំឡប់មកធ្វើធ្វើអត់បានបានតែប៉ុនគេជួយឌូអើឲ្យថ្ងៃមិនអាចគេធ្វើជំមូបមនតាលលហកទិញទួចប៉ុណ្ណឹងដល់វល់ឡោះអាឡាំទៀតចឹងហ៎មី ដោយសារទ្រព្យសម្បត្តិពេលដែលយើងស្លាប់ទៅវាคล้ายទៅជាវរិសហើយវរិសណាឈប់គឺទ្រព្យយ័តទៀតណាទ្រព្យកូនទ្រព្យចៅទ្រព្យពូនទ្រព្យប្តីវិញហើយអញ្ចឹងពេលយើងនៅមានជីវិតនេះយើងកុំចូលក្នុង ចំណោមអ្នកដែលអត់ធ្វើខៃរិយៈកុំចូលក្នុងចំណោមអ្នកដែលអត់ធ្វើ អំពើល្អគឺយើងនៅក្នុងចំណោមអ្នកអំពើល្អអ្នកចូលចិត្តរៀន អ្នកបើអត់ចូលចិត្តរៀនទេសួរកងយល់ព្រមឬគ្រប់គ្រងអ្នករៀនអបអសាទរអ្នករៀនអបអសាទរទួនទួនបាញ់មិញមិនបើសិនយើង ប្រាប់មួយម៉ាត់ណាវ៉ារ៉សតុលអំប៊ីយ៉ាទួនបាញ់មិញនេះគឺជាខ្សែបណ្ដាញរបស់អំប៊ីយ៉ាទួនណាទួនហ្នឹងដល់យើងធម្មតាសម័យមុនមិននៅចាំអត់បានទួនហូបបាយនៅផ្ទះមកពីលផ្ទះសឹងចង់ចេះអស់ ទះចេះអស់ទះអស់ឡើងពេកឥឡូវឃើញទួនធម្មតាកលមុនទួនដើរកាត់ភូមិរត់ទៅយកម៉ាទូឥឡូវឃើញទួនលត់ដែរអោថែមក៏មានមិនដឹងលត់មិនដឹងលត់ចង់អីណាយកដឹងមកលត់ឡើងលត់ចង់ហាញថែមក៏លត់ចង់វាយក៏អត់ដឹងវាខុសពីមុនណាប៉ិនយើងត្រូវដឹងថាហឹមចឹងហើយ អញ្ចឹងទួននឹងហើយ សម្រាប់បំភ្លឺយើង អំពី Zulumat Ilan Nur មិនអត់ដឹងជួនជួនណាយើងបានកូនម្នាក់ឬក៏ទួនម្នាក់នៅលើផ្ទះហ្នឹងមានពន្លឺមួយបាទហើយក្នុងផ្ទះយើងអ្នកអត់យ៉ាងវាដាស់តឿនអញ្ចឹងអត់អឺវ៉ាក់អឺម៉ាក់អឺមីអឺឡុងហេគេបាំងហើយក៏បានប៉ុណ្ណឹងដែរហើយចុះបើអត់គឺទួន អត់គឺទួនមានណារំលឹកចឹងអត់អត់មានអ្នករំលឹកទេអញ្ចឹងពេលយើងមាន មួយនៅក្នុងផ្ទះយើងស្រឡះអញ្ចឹងអល់ហាំឌុលឡាបើសិនណាជាយើងមានអ្នកដែលតវ៉ារីសអំប៊ីយ៉ាអ្នកដែលតវ៉ារីសអំពីអំពីណាប៊ីអំប៊ីយ៉ាតែយើងត្រូវគិតមិនអត់គឺត្រូវប្រជុំចោលទេណា អត់គឺថាអត់អីមកហួហើយវាជ្រុលហើយទៅអត់ទេយើងត្រូវគិតធ្វើយ៉ាងម៉េចកូនអញឲ្យបានរៀនបានសូត្រធ្វើយ៉ាងម៉េចចៅអញបានរៀនបានសូត្រគេថាឲ្យតើចង្កូតនៃគ្រួសារគឺឪពុកម្ដាយចឹងអត់មិនចង្កូតចង្កូតគ្រួសារឪពុកម្ដាយចောင်းកូនលិនខូចខូចហ្នឹងពុកម្ដាយឲ្យខូចតាចឹងអត់មិនលិនថាត្រូវអត់យើងអប់រំវាដល់ពេលអាយុ8 10បានអប់រំពេលមិនទៅ ពុតមិញមកដោយដើមស័យគុំអញ្ចឹងវាវត្តត្រូវយើងវិញហ្នឹងហើយអាទូចពុតទៅហើយកន្លែងណា ដែលគេរៀនល្អល្អឲ្យទៅរៀនឯគាទៅបើយើងប្រឹងអប់រំមកដល់ទេពឹងលឺគីពឹងលឺសាលាពឹងលឺទួន ពឹងលឺអ្នកដឹកនាំហ្នឹងដើម្បីស្លាមាត់កូនយើងដល់ពេលកូនយើងអត់កើតវាត្រូវពិបាកមកដល់យើងនេះណាវាពិបាកដល់យើងណាមិនកើតវាមក9ខែនៅក្នុងពោះ ដើរអត់មានស្អាតទេលេងអ៊ីលអូលអ៊ីលអូល9ខែចឹងអត់មិន9ខែពោវាបាក់ប៉ុន្មានពេលថ្ងៃឆ្លងទន្លេបេះដាច់ខ្យល់ទៀតចុងក្រោយមកតណាឆ្កុយគួរយើងគួរគិតមិនមែនមកកើតវាធ្វើចឹងចឹងទេណាអញកើតឯងនេះមកដុនយ៉ានេះឲ្យសំពូរណាអ៊ីស្លាមស្លាមពូរណាអ៊ីម៉ានស្លាមពូរណាអាឌីនអូកាម៉ាអល់ឡោះស៊ុបហានតាឡានេះមិនត្រូវរបស់យើង ដល់ពេលកូនខូចហើយថែមមកចៅខូចទៀតចៅហើយចែទៀតតនេះ3 4តវ៉ាឡោះអាឡាំកូនខូចអញមេរៀនអញឲ្យកូនអញអញ្ចឹងមិនខូចឥឡូវចៅអញត្រូវធ្វើអញ្ចេះហ៎ហ្នឹងគេហៅមេរៀនយើងកូនខូចឥឡូវចៅអាចាំអាកូននឹងខូចដោយសារអញឡាញវាពីចអញអត់ឲ្យទៅរៀនទៅសូត្រទេអញឡាញវាឡាំងខ្លាចវាងូតទឹកលមោះខ្លាចវាស៊ីអត់ឆ្អែត យ៉ាខ្លាចខ្លាចណាអញ្ចឹងខូចហើយអញ្ចឹងចៅអញឲ្យខូចទៀតទេនេះហ្នឹងមិនត្រូវយើងត្រូវគិតនេះអត់ទេកូនមកអញ្ចឹងហើយចៅមកអញ្ចឹងទៀតអញ្ចឹងយើងខឹមអីគេឥឡូវហ្នឹងជីវិតយើង4 10 20ឆ្នាំទៀតយើងទៅបាត់អស់ហើយឆ្ងាត់ហើយអត់មានអីទៀតទេទៅបាត់ឆ្ងាត់ទាំងអស់អញ្ចឹងយើងយកពីគំរូអាប៊ូអាប៊ូដាស់ដាស់មកអ៊ីទីបតខ្លះមិនណាចាំមើលពេលគាត់ទៅប្រាប់ប្រពន្ធគាត់នៅក្នុងចំការ អាប៊ូដាដាពេលនោះណាប៊ីថាគាត់ឃើញនឹងប្រមាណនៃចំការក្នុងស្រូហ្គើគាត់ដូរហើយឃើញចំការគាត់មានស្រូហ្គើមានរីវ៉ាយ៉ាត់ហាឌីសថាពេលដែលណាប៊ីសម្បះយ៉ាងយីណាហ្សាគាត់ហើយណាប៊ីណាប៊ីមីរ៉រណាប៊ីថាដែលដែលនោះចំការរបស់អាប៊ូដាដាក្នុងស្រូហ្គើច្រើនណាស់អល់ឡោះសងគាត់វិញហ្វាកលឡាហពេលគាត់មកដល់នេះគាត់មកដល់អីហ្វាអាទីអ៊ីមរ៉ាតា ពេលគាត់មកជួបពុនរបស់គាត់ពុនគាត់នៅក្នុងការមានផ្ទះមានអីសាប់គាត់មកដល់ជួបពុនគាត់គាត់ថាម៉េចហ្វាកលយ៉ាអ៊ុំអ៊ុំមុលដាស់ដាស់យ៉ាអ៊ុំមុលដាស់ដាស់យ៉ាម៉ាក់អប៊ូដាស់ដាស់ម៉ាក់ម៉ាក់ដាស់ដាស់ហ្នឹងកូនគាត់មកដាស់ដាស់អ៊ូខរូយូអ៊ូខរីអ៊ូខរីជីអ៊ូខរីជីមីនលហាអ៊ីតចេញមកចេញពីចំការហ្នឹងមកអ៊ូខរីជីមីនលហាអ៊ីតចេញពីចំការហ្នឹងមក អញមកដល់ហៅចេញណាហៅចេញផ្ទះក្នុងហ្នឹងយោផ្ទះក្នុងកាយោ faqad bi'tuhu bi nakhlatin fil jannah ចំការយើងហ្នឹងអាខ្ញុំបានលក់ឲ្យគេហើយហើយប្រពន្ធណាចូលមកចេញមកចេញមកអូគ្រីជីចេញមកខ្ញុំបានលក់ចំការឲ្យគេហើយហើយ ខ្ញុំលក់ជាមួយនឹងដើមលម៉ើមួយដើម fil jannah ដើមលម៉ើមួយដើមក្នុង sugar បាននេះដូរហេ តែនៅក្នុងពាក្យនេះគាត់ថាបិទូហ៊ូប៊ីណូក្លាទីហ្វីយ៉ាន់ណាខ្ញុំលក់ដើមលម៉ើចំការរបស់យើងហ្នឹងទាំងអស់ហ្នឹងដូរជាមួយដើមលម៉ើមួយដើមក្នុង cube sugar ហេមីណលហៃតចាំមើលពុនឡាយមកហ្វាកឡាត់ពុនថាម៉េចរ៉ប៊ីហលប៊ីប្រពន្ធគេឆ្លើយវិញហើយប្តីសំឡាញ់ អ្នកឯងនេះជាអ្នក ជំនួញដល់ជោគជ័យមួយនៅនៅលើលោកីជោគជ័យមួយល្អបំផុតសម្រាប់ជីវិតខ្ញុំចឹងចង់និយាយថាប្រពន្ធឆ្លៃទៅប្តីវិញថាប្តីឯងឬក៏បងឯងលក់នេះណាគឺជាជោគជ័យល្អបំផុតសម្រាប់ជីវិតខ្ញុំឃើញទេមីតើមានផ្ទះនៅក្នុងចំការស្រាច់អីស្រាច់មានចំការតែមួយផ្ទះកូននៅមួយនេះស្រាប់អល់ហៅចុះមកប្រាប់ថា អូនអើយបងលោកអើយចកាហ្នឹងដីផ្ទះហ្នឹងលោកអើយតម្លៃវាស្មើនឹងដើមលម៉ើមួយដើមក្នុង sugar សំតាពុនខឹងមិនឃើញទេប្រពន្ធគេឆ្លើយមិនចុះរបិហលបិល្អណាស់ដីសម្លាញ់នេះគឺជាជំនួយមួយដ៏ជោគជ័យជាទីបំផុតឃើញហើយមើលអាហ្នឹងប្តីអាប៊ូអាប៊ូដាស់ដាស់ហើយបើយើងនៅក្នុងទុនយ៉ាឥឡូវដឹងវ៉ាឡាអាឡាម ដឹង បានឆ្លើយចឹងអត់ លក់ឡានយកលុយមកឲ្យពេញដៃចង់ស្ងាយចឹងស្រួលលក់គួររៀងខុសបន្តិចហេលក់គួរបាត់ហើយបាន500ឡារៀងចង់ឡោតទៀតណាតែនេះអត់ទេណាដល់សមដល់ខនប្រាប់ថាខនថាហើយម៉ាក់ម៉ាក់អប៊ូដាដាអូគ្រីយីមីណលហៃតចេញមកពីចំការមកយើងតោកចេញណាហ្វាកតរបៀទូហ៊ូប៊ីណក្លាទីនហ្វីលជិនណា ខ្ញុំបានលក់វាហើយហើយជាមួយនឹងផ្លែលម៉ើមួយដើមនៅក្នុង sugar លក់ចំការយើងហើយឲ្យទៅគេបាត់ហើយគេយកហើយគាត់ឆ្លើយវិញ faqalat rabbihul bi នេះគឺជាជោគជ័យមួយដ៏ល្អបំផុតនៅការជួញរបស់អ្នកយ៉ាអាប៊ូដាដាយ៉ាងម៉េចឃើញអញ្ចឹងខនតាដើមលម៉ើមួយគាត់សុកចិត្តពលីទ្រពសម្បត្តិគាត់នៅក្នុងចំការគាត់ទាំងអស់ ដើម្បីដូរយកដើមលម៉ើមកដើមនំ sugar ដើមលម៉ើមកដើមនំ sugar ជាមួយនឹងចំការម៉ាននឹងអស់ទាំងផ្ទះអីហ្នឹងដូរជាមួយនឹងអញ្ចឹងវាជាមេរៀនសម្រាប់ជីវិតយើងមិនណាសាហបាត់ណាប៊ីគាត់សុខចិត្តពលីអញ្ចឹងអញ្ចឹងទោះបីជាយើងគិតបានទូចប៉ុនយើងត្រូវតែគិត វាជាទ្រព្យសម្បត្តិសម្រាប់ជីវិត យើងចាយនៅថ្ងៃគិយាម៉ាត់ យើងអាចបដោយចឹងបានទេអត់អាចរស់ទៅតាមដំណើរហូបហើយដេកដេកហើយបត់ដៃបត់ជើងដល់អេហូបអត់គឺចឹងទេត្រូវគិតយ៉ាងម៉េចឲ្យមានអវ័យបន្សល់ទុក សម្រាប់ដេកហូប នៅក្នុងអាឡាំគូបួតរហូតដល់ថ្ងៃគីយ៉ាម៉ាត់ត្រូវតែគិតមកឲ្យមានមកសាហាបណាប៊ីនេះមិនឲ្យតែលឺដូរជាមួយអាខេរ៉ាត់អីក៏ដូរសុខចិត្តពលីជីវិត ហើយយើងអត់ថាបាច់ចាំដល់កម្រិតហ្នឹងទេអញ្ចឹងឯងមើលត្រឹមណាកម្រិតតិចតួចបានណាអត់មានយើងនៅចឹងបានទេមិនខាតទេយើងខាតទេយើងនៅក្នុងមនោមអ្នកខាតបងបើថាមីហ៊ានតែស្លាប់ហើយអត់មានសល់អីយរិយៈទុកប្រកាសជាមីស្ដាយក្រោយស្ដាយក្រោយធ្វើយ៉ាងម៉េចឲ្យមាន បន្សល់ទុកអ្វីមួយ សម្រាប់ជីវិតយើងក្រោយ អំពីយើងស្លាប់នឹងបានយើងអាច យើងអាចមានសង្ឃឹមខ្លះតដេកក្នុងអាឡាំគូបួតមានទឹកហូរទៅតក់តក់តក់តក់ក៏បានក្រៀមតិចដែរមិនអញ្ចឹងហ៎មកតក់យូរយូរមកតក់ហាន់បើដែរនេះស្រាប់ពីតោអត់មានអីលិញថេងអត់មានលិញមានអីបានបានសើកំពង់កតដេកឲ្យទំរំថ្ងៃគេយ៉ាម៉ាត់ទំរំឡើងពីគូបួតកុំឡើងទៅប៉ដាំងម៉ាសាទៀតអត់មានហើយអាម៉ាល់អ៊ីបាដាដោយឡធ្លាប់និយាយពីអើយមកអញ្ចឹងវ៉ាឡោះអាឡាម អាម៉ាលីបារ៉ាត់យើងនឹងដឹងក្នុងកន្លងបែបណាមិនដឹងបានតាឆេះហ្វាទីហានៅសូត្រហ្វាទីហាត្រូវ100%នៅរុកុសុយុតតមនេះណាត្រឹមត្រូវនៅសំយ៉ាងយើងអាចទទួល ផលបាន100%នៅយើងមិនតាន់បានគិតអាហ្នឹងឯងឃើញទេអញ្ចឹងបើអត់ទេយើងសង្ឃឹមអាហ្នឹងអាយរិយាហ្នឹងហ្នឹងវាល្អសម្រាប់យើងពេលណា ដែលយើងអស់អស់ជីវិត អញ្ចឹងម៉ោងយើងក៏កាន់តែ មើលទៅដូចកាន់ច្រើនហើយតិចតតសៀកវាំងឥឡូវហ្នឹងហើយអញ្ចឹងលិនថាសម្រាប់យើងថ្ងៃនេះដែរអើយលិនថាយើងឆ្លេះត្រឹមនេះសិនហើយយើង នឹងបន្តទៀតអ៊ីនសាអល់ឡោះពេលដែលយើងជួបគ្នានៅពេលពេលខាងមុខទៀតលិនសូមអះមីមីយើងបងប្អូនយើងទាំងអស់ដែលបានស្ដាប់ហើយយកចិត្តទុកដាក់ស្ដាប់នេះលិនសូមអះបើសិនណាមានពាក្យខុសឆ្គងឬមិនគប្បី ឬក៏មានពាក្យ រៀងដោយថាសម្លុតសម្លុតអីចឹងណាលិនសូមអះដោយសារការរំលឹកនេះជួនជួនធ្វើកុំអោយងុយដេកអញ្ចឹងលិនសូមអះមីបងប្អូនយើងទាំងអស់គ្នាជាមួយនឹងលិនសូមបញ្ចប់តែត្រឹមនេះហើយបើសិនណាមានការលិននិយាយទៅត្រឹមត្រូវល្អយើងគួរតែ ប្រតិបត្តិឬក៏យើងធ្វើតាម យើងអាម៉ាល់ទាំងអស់គ្នាជាមួយនឹងសូមបញ្ចប់តែប៉ុណ្នេះវ៉ាប៊ីឡាហ៊ីតោហ្វិកវលហ៊ីដាយ៉ាអស្សឡាមអាឡៃគុំវ៉ារ៉ហ្មាតុលឡាហ៊ីវ៉ាបារកាតុហ៍អូអល់ឡោះម៉ា sociedade acreditaram